ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកក៏សូមស្វាគមន៍ទៅដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរមកជួបជាមួយយើងខ្ញុំទាំង3នាក់នៅក្នុងបណ្ដាញបណ្ដាញទូទួលសម្លេងមនសិការខ្មែរហើយក៏ដូចថ្ងៃនេះយើងមានកិត្តិយសខ្លាំងណាស់យើងបានវិលជួបជាមួយនឹងលោកប៉ាងសុខឿនចាជាថ្មីមកទៀតចាជម្រាបសួរលោកប៉ាងសុខឿន បាទជំរាបសួរលោកស្រីធីតានិងលោកស្រីសុភីបាទរីរាយបាទថ្ងៃនេះយើងហើយថ្ងៃនេះបើលោកប៉ាសខឿនបានដឹងហើយគឺជាថ្ងៃសាវនាការរបស់ លោកប្រធានកម្មសខាហើយយើងបានឃើញហើយថាឥឡូវនេះសាវនាការលោកប្រធានកម្មសខា នៅក្នុងតាមរយៈព័ត៌មានរបស់ Fresh News ដែលជាព័ត៌មាន របស់បណ្ដាញរបស់ក្រុងភ្នំពេញ គេកន្លែងបំភ្លេងនៃព័ត៌មាននោះគេបាន ថាលើកខែឥឡូវនេះលើកទៅអាទិត្យក្រោយប៉ុន្តែលើសូថាឥឡូវព័ត៌មានហ្នឹងកាយតែលោកសុខឿនបាទគេលុបផ្សាយដំបងលុបចោលឥឡូវកែបាត់កែក៏កែទៀតហើយដូចជាប្រហែលជានិយាយទៅតឡាការស្រុកខ្មែរយើងគ្មានអ្វីគួរឲ្យទុកចិត្តបានទេហើយក៏មិនអាចយកអ្វីជាការបានដែរវាអាស្រ័យទៅលើអ្នកមានអំណាចសម្រាប់ចា អរគុណចាលោកលោកសុខឿនចាមុននឹងចាប់ផ្ដើមសូមជួយលោកប៉ាសុខឿនស្វាគមន៍ទៅដល់បងប្អូនប្រិមិត្តយើងដែលកំពុងមានវត្តមានមក ទស្សនាយើងទាំង3នាក់នៅក្នុងឱកាសនេះចាសូមជួយបាទជាបឋមខ្ញុំសូមក្រាបថ្វាយបង្គំដល់ប្រធារាប្រធារៈគ្រប់ព្រះអង្គហើយព្រះសូមជម្រាបសួររបស់ពលជនជនរួមឈាមខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសហើយ ជំរាបសួរដល់លោកស្រីធីតានិងលោកស្រីស្ទីផងដែរយើងបាទជួបគ្នាម្ដងទៀតបាទហ្នឹងហើយយ៉ាសូហ្វីស្វាគមន៍ដល់បងប្អូនយើងចាជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងពិភពលោកជំរាបសួរលោកវ៉ាងសកឿនជំរាបសួរម៉ៃក្មេកតែមួយស្នេហ៍ថ្មីដើម្បីកុំឲ្យភ្លេចជួយពីភ័យថ្មីផងម៉ៃក្មេកអញ្ចឹងបងប្អូនអត់តន់ស្គាល់វាអត់តន់មាន view ចាអរគុណច្រើនបានគោមសាខ្ញុំគាត់ជួយដាស់ ដាស់ទឿនក្រៅរំលឹកពុកម៉ែចាស់ឲ្យកូនជួយដាស់ដាស់ម៉ែបន្តិចទៅចាក់ខ្ញុំក៏សូមជម្រាបជូនបងប្អូនផងដែរដោយសារតែផេកទូទួលមនសិការយើងខ្ញុំមានបញ្ហាត្រូវខាងរបបក្រុងភ្នំពេញនោះគេ report អញ្ចឹងហើយនេះគឺជា ផេកថ្មីអញ្ចឹងសូមបងប្អូន ជួយ share ចែកបន្តចាជួយចែករំលែកបន្តផង ដើម្បីឲ្យបានបងប្អូនយើងបាន ទទួលនៅព័ត៌មានដែលពួកយើងផ្សព្វផ្សាយពួកអីរបស់ក្រុងភ្នំពេញគាត់ខ្លាចណាស់អ្វីដែលជាការពិតឥឡូវនេះគាត់នាំគ្នាចូលមក report page ទូទួលមនសិការឥឡូវយើងមានមនសិការទី1ទូទួលសម្លេងមនសិការទី1ទី2ទី3ដល់ទី4ទៀតអញ្ចឹងទុកពួកយើងអត់ជាប់ទេពួកយើងនឹងបង្កើតជាបន្តបន្តបិទមួយបើកមួយបិទមួយបើកពីរបិទពីរបើកបីបិទបីបើក4បិទ4បើក5គឺយើងបើកជាបន្តបន្តចា៎ ចាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលចង់មកពិភាក្សាជាមួយនឹងលោកប៉ាសុខឿនគឺរឿងដំណោះស្រាយចំពោះគុតកម្មរបស់បងប្អូនកម្មករបុគ្គលិកនៅនាការវើលដែលយើងបើសិនជាលោកហ៊ុនសែនគាត់មិនអាចដោះស្រាយនៅបញ្ហារបស់បងប្អូនបងប្អូនកម្មករនៅនាការវើលទេដែលជាបុគ្គលិកនៅនាការវើលទេនេះគឺ បង្ហាញអំពីសមត្ថភាពរបស់ហ៊ុនសែនថាតើលោកហ៊ុនសែននេះគាត់អាចមាន សមត្ថភាពដឹកនាំធ្វើជាមេអាស៊ាន ប្រជុំបានដែរឬទេ គឺបានគឺបើសិនជាគាត់បណ្ណាច់ដោះស្រាយសំបីតែបញ្ហាកម្មករនៅចំពោះមុខដែលកម្មករកំពុងតែទៀមទានេះយើងយើងលើសូឲ្យសម្ដែងរបស់បងប្អូនកម្មករគាត់ស្រែកគាត់ធ្វើកតកម្មនេះគាត់សុំតបាយ3ពេលទេសុំធ្វើការយកបាយ3ពេលធ្វើការដើម្បីយកប្រាក់ខែដើម្បីបំពេញកាពះបាយ3ពេលចោះហេតុអីក៏មិនឲ្យគាត់សុំបីតបាយ3ពេលក៏ហ៊ុនសែនមិនឲ្យមិនឲ្យគាត់រស់ផង នៅក្នុងមលុបអស់គុណសន្តិភាពរបស់គាត់នឹងហើយគឺវិធានបទដែលយើងចង់បកស្រាយនៅថ្ងៃនេះអំពីសមត្ថភាពរបស់ហ៊ុនសែនតាមរយៈនៃនៃបញ្ហាដែលកំពុងកើតមានទៅលើ បងប្អូនកម្មករនៅនាការវើលនឹងអញ្ចឹងហើយយើង ចាប់ផ្ដើមតែម្ដងតែក្នុងឱកាសនេះអញ្ចឹងហើយ លោកសុខឿននៅក្នុងរឿងនឹងដែរតើលោកសុខឿនមានចំណាប់អារម្មណ៍យ៉ាងណាដែរចាក់សូមជឿលោកប៉ាសុខឿនបាទសូមអរគុណលោកស្រីធីតាអឺ តកតងនឹងបញ្ហានេះដូចអ្វីដែលលោកស្រីបានបញ្ជាក់គឺថាដំណោះស្រាយរបស់របបក្រុងភ្នំពេញជួយដល់បងប្អូនបុគ្គលិក Nagavel គឺវាអាចជាកត្តាមួយសម្រាប់កំណត់ឬបង្ហាញនៅសមត្ថភាពហ៊ុនសែនក្នុងនាមជាអ្នកដឹកនាំនៅកម្ពុជាហើយសពថ្ងៃនេះគឺជាប្រធានអាស៊ានប្រវេនទៅទៀត អឺបើយើងគិតទៅអឺសម្រាប់បញ្ហាបងប្អូនអឺបុគ្គលិកអឺកអឺ Nagawel ធ្វើការតវ៉ារហូតមកដល់ថ្ងៃពេលនេះ គឺថាមួយខែហើយមួយខែប្រហែលថ្ងៃ6ថ្ងៃចូលចូលថ្ងៃ32លោកសុខឿនចូលថ្ងៃ32ថ្ងៃហើយបាទអឺអញ្ចឹងគឺថារយៈពេលហ្នឹងគឺវាវែងហើយដោយឡែកការទៀមទារបស់គាត់មានត្រឹមតែ9ចំណុចទេ ហើយបើយើងគិតអំពីការទៀមទាគឺស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ហើយជាពិសេសគឺទៀមទាគ្រាន់តែគិតទូទាត់ប្រាក់ដែលឈប់នឹងពេលដែលឈប់ពីការងារហ្នឹងឲ្យបានត្រឹមត្រូវតម្លើងប្រាក់ខែហ្នឹងឲ្យបានសមរម្យហើយគោរពសិទ្ធិរបស់គាត់ណាការពារតម្លៃរបស់គាត់ហើយជាពិសេសគឺឲ្យតំណាងសហជីពថ្នាក់ដឹកនាំសហជីពរបស់គាត់នឹងចូលធ្វើការវិញឬក៏ ដោះលែងសហជីពថ្នាក់នាំគាត់ឥឡូវហ្នឹងគឺថាគាត់ទៀមទារហូតដល់ដោះលែងអីតំណាងរបស់គាត់ដែលគេចាប់ដាក់គុកហ្នឹងឲ្យមកក្រៅគុំវិញមានសេរីភាពវិញទើបចរចាគ្នាជាដើមលក្ខណៈវាជារឿងកាពះសុខសាដូចលោកស្រីធីតាបានលើកអញ្ចឹងហើយជារឿងបើយើងគិតទៅនៅស្រុកគេនេះគេអាហ្នឹងគេដូចជាមិនចាត់ទុកថាជារឿងធំធំទេហើយរឿងហ្នឹងហ៊ុនសែនដោះស្រាយអត់បានផងដោយឡែក ទៅធ្វើជាប្រធានអាស៊ានហើយចង់ដោះស្រាយការងារអាស៊ានដោះស្រាយនយោបាយអាស៊ានវាទៅអត់រួចពីព្រោះរឿងអាស៊ានវារឿងធំធេងវាតាក់ទងអឺនយោបាយតំបន់វាតាក់ទងនយោបាយក្នុងប្រទេសតាក់ទងនយោបាយក្រៅប្រទេសការទូតតំបន់ការទូតក្រៅប្រទេសអឺដែលតាក់ទងទៅនឹងមហាអំណាចផ្សេងផ្សេងតាក់ទងទៅប្លុកសេរីតាក់ទងទៅប្លុកកុម្មុយនីតាក់ទងតាំងពីអឺដែន បញ្ហាការអភិវឌ្ឍប្រទេសនីមួយៗប្រទេសនីមួយៗមានទុនធានខុសគ្នាហើយចាប់ដៃគូអភិវឌ្ឍជាមួយនឹងប្លុកខុសៗគ្នាស្ថានភាពប្រពៃណីនយោបាយវប្បធម៌ខុសខុសគ្នាអញ្ចឹងនិយាយទៅគឺថារឿងអាស៊ានមិនមែនជារឿងតូចតាចដែលហ៊ុនសែនមានសមត្ថភាពទៅដោះស្រាយទេសូម្បីតែរឿងឆ្នាំងបាយកម្មករនៅក្នុងប្រទេស ហ៊ុនសែនមិនអាចដោះស្រាយបានផងហើយយើងទៅសង្ឃឹមយ៉ាងម៉េចថាឲ្យហ៊ុនសែនទៅដឹកនាំអាស៊ានដោះស្រាយបញ្ហាអាស៊ានបានហើយលើកតម្កើងមុខមាត់ខ្មែរទៅរួចវាវាមិនអាចទេពីព្រោះគឺថាថ្នាក់ដឹកនាំអាស៊ានក៏គេគ្មានផ្ដល់តម្លៃទៅឲ្យភាពជាអ្នកដឹកនាំរបស់ហ៊ុនសែននៅក្នុងដែន តួនាទីជាប្រធានស្ដីទីនឹងដែរពីព្រោះពេលដែលហ៊ុនសែននិយាយមកគេកលែកមើលទៅសុកខ្មែរព្រាមហ៊ុនសែនចង់ចង្អុលបញ្ហាអីមួយណាចង់រិះគន់បញ្ហាអីមួយចង់លើកសំណូមពរអីមួយនៅក្នុងអាស៊ានគេកលែកមកមើលសុកខ្មែរអាហ្នឹងណាដល់គេកលែកមកឃើញសុកខ្មែរគេថាអូហេតុអីបានជាហ៊ុនសែននិយាយចឹងដូចជាគ្មានហ៊ុនសែនដូចជាគ្មានគុណតម្លៃអីដែលត្រូវគេស្លាប់វិសារឿងនៅក្នុងប្រទេសខ្លួនឲ្យសកា សូម្បីតែរឿងបុគ្គលិកកម្មករក៏អត់មិនអាចដោះស្រាយបានផងដូច្នេះហ៊ុនសែនមានតម្លៃអ្វីមានកេរឈ្មោះអ្វីឬក៏មានគំរូអ្វីដែលទៅប្រោយយោបល់គេឲ្យទៅធ្វើជាហៅថាអនឡាញឬគំរូផ្សេងៗឲ្យគេទទួលយកអីគំនិតយោបល់សម្រាប់ដោះស្រាយបញ្ហាអាស៊ានបាទអឺលោកលោកសុខឿនតកតងនឹងរឿងដែលគាត់លោកលោកសុខឿនបាននិយាយមិនតកតងរឿងអាស៊ានហ្នឹង ឥឡូវហ្នឹងទោះគាត់តែចាប់ដើមចេញក្បាលដំបូងគេថាចេញជំហានដំបូងហ្នឹងហ៊ុនសែនធ្វើឲ្យមានបញ្ហារួចទៅហើយគឺការកោះប្រជុំដែលត្រៀមនឹងប្រជុំនៅខែ2ខែក្រោយនេះនៅខេត្តសៀមរាបហ្នឹងតកតរឿងអាស៊ានហ្នឹងគឺប្រជុំក្រសួងការបរទេសហ្នឹងត្រូវបានផ្អាកដោយគ្មានថ្ងៃកំណត់គឺមានប្រទេសជាច្រើនបានធ្វើពលកម្មដែលថាធ្វើពលកាដែលមិនមិនបានមកចូលរួមប្រជុំណាអញ្ចឹងហើយឮតាមដំណឹងមកថាផ្អាកហើយហ្នឹងហើយដូចជាមានភាពរកម្មលកោ រហូតដល់អគ្គលេខារបស់អាស៊ានហ្នឹងត្រូវធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីមកដំមកដំហ៊ុនសែនបន្តិចណាមកតម្រង់ផ្លូវហ៊ុនសែនបន្តិចកុំឲ្យដើរខុសនឹងអ្វីដែលជាគន្លងរបស់អាស៊ានហ្នឹងមុននឹងបន្តិចខ្ញុំបានលើសូលោកសុខឿនបាននិយាយអំពីលក្ខខណ្ឌទាំង9ចំណុចដែលកម្មករនិងបុគ្គលិកកម្មកររបស់ Naga World គាត់ទៀមទាទៅក្រុមហ៊ុនលក្ខខណ្ឌទាំង9ចំណុចនោះខ្ញុំនឹងសូមអានជូនទៅលោកសុខឿនស្ដាប់ឬក៏លោកសុខឿនអត់ មិនបាច់ទេបានបាច់អានបាទសូមជឿបាទសូមជឿចាអរគុណច្រើនលោកសឿនចាខ្ញុំនឹងអានជូនចាក្នុងលក្ខខណ្ឌទាំង9ចំណុចដែរបងប្អូនកម្មករដែលជាបុគ្គលិកនៅ Nagawal ហ្នឹងគាត់ដាក់ទៅឲ្យក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ទី1ទាមទារឲ្យក្រុមហ៊ុន Nagawal ទទួលស្គាល់នៅថ្នាក់ដឹកនាំសហជីពនិងសហជីព365ចូលធ្វើការវិញ ទី2ទាមទារឲ្យក្រុមហ៊ុនគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារបង្ក្រប់បន្ថែមឲ្យបាន ត្រឹមត្រូវទី3ទាមទារឲ្យ ក្រុមហ៊ុនអនុវត្តសេចក្តីបង្គាប់អាជ្ញាធរកណ្ដាលលេខ012គូ21ចុះថ្ងៃទី10កញ្ញា ឆ្នាំ2021ទី4ទាមទារឲ្យក្រុមហ៊ុន ផ្ដល់ប្រាក់ អតីតភាពការងារអតីតភាព ការងារនិងប្រាក់រំលឹកអតីតភាពឲ្យបាន ត្រឹមត្រូវតាមច្បាប់សម្រាប់ឆ្នាំ2020និង2021ទី5ទៀមទាឲ្យ ក្រុមហ៊ុនផ្ដល់ប្រាក់7%លើ លើប្រាក់ឈ្នួលបច្ចុប្បន្នទី6ទៀមទាឲ្យក្រុមហ៊ុនទទួលនៅបុគ្គលិកកម្មសិក្សាហៅកាត់ ATP ឲ្យคล้ายជា បុគ្គលិកពេញសិទ្ធិ ទី7ទៀមទាឲ្យក្រុមហ៊ុនពិនិត្យឡើងវិញ លើការទៀមទាដកប្រធានផ្នែកកាស៊ីកាស៊ីណូលោក Florian Patri Patri Pastistian ទី8ទៀមទាឲ្យក្រុមហ៊ុន អនុវត្តតាមសេចក្តីបង្គាប់អញ្ញាកណ្ដាលលេខ47ក្នុង09ចុះថ្ងៃ ទី7ខែឧសភា ឆ្នាំ2009ដោយផ្ដល់ប្រាក់ឈ្នួលគោលស្មើប្រាក់ស្មើគ្នាដល់កម្មករនិយោជិកដែលជាជនជាតិខ្មែរនិងបរទេសដែលមានឋានៈដូចគ្នានិងផ្នែកដូចគ្នាទី9ទៀមទាឲ្យក្រុមហ៊ុនអនុវត្តសេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលលេខ10ក្នុង10ចុះថ្ងៃទី16កុម្ភៈឆ្នាំ2010ឲ្យទទួលយកអតីតថ្នាក់ដឹកនាំ សហជីពនិងប្រតិភូបុគ្គលិក4នាក់ចូលធ្វើការវិញនឹងគិតប្រាក់រំលឹកនិងអត្តប្រយោជន៍ពីពាក់ព័ន្ធផ្សេងផ្សេងដែលខ្ញុំបានទទួលព័ត៌មានតាមខ្ញុំមើលឃើញព្រឹកមិញហ្នឹងខ្ញុំឃើញតាំងពីម្សិលមិញហើយព្រឹកមិញនេះខ្ញុំបានឃើញព័ត៌មានមួយទៀតហើយឮតើអូអឺដែលខ្ញុំបានឃើញព័ត៌មានព្រឹកមិញថែមទៀតនៅក្នុងអាស៊ីសេរី ខ្ញុំឃើញថាបងប្អូនកម្មករយើងនឹងក្រោយពីគាត់ធ្វើការតវ៉ាអស់រយៈពេល32ថ្ងៃយើងរត់ដល់ថ្ងៃហ្នឹងប៉ុន្តែគាត់ធ្វើសកម្មភាពក្នុងការដើរដាក់ញ៉ាត់នៅតាមស្ថានទូតនោះគាត់បានដាក់ញ៉ាត់ហ្នឹងនៅចំនួនឥឡូវហ្នឹងគាត់ដាក់បាន14ស្ថានទូតដោយសារតែការអស់ជំនឿទៅលើអឺក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលក្នុងការជួយស្វែងរកដំណោះស្រាយជូនពួកគាត់ ពួកវាមានរយៈពេល14ថ្ងៃហេតុដែលពួកគាត់ទៅធ្វើកតកម្មរួមគ្នាធ្វើកតកម្មអហិង្សាអង្គុយទៀមទាសូមឲ្យមានដំណោះស្រាយនឹងនៅកណ្ដាលថ្ងៃត្រង់ប៉ុន្តែគាត់អស់ក្តីសង្ឃឹមក្នុងការដោះស្រាយជូនគាត់ឥឡូវនេះគាត់បានទៅដាក់ញ៉ាំនៅតាមស្ថានទូតទាំង14តែក្នុងការដាក់ក្នុងការដាក់ញ៉ាំទាំងស្ថានទូតទាំង14ហ្នឹងលោកសុខឿនមានជំនឿមានជំនឿក្នុងកម្រិតណាដែរក្នុងការជួយស្វែងរកដំណោះស្រាយជួយទៅដល់កម្មករឥឡូវហ្នឹង បងប្អូនកម្មករនាការវល់លើយើងគាត់មានការអស់សង្ឃឹមខ្លាំងមែនទែនដោយសារតែរដ្ឋាភិបាលអត់មានចំណាត់ការលើតែជួយដោះស្រាយជូនពួកគាត់ទេបែរជាបន្ថែមនៅកំហុសដល់ពួកគាត់ទៀតមិនស្វែងរក ដំណោះស្រាយជូនពួកគាត់ដែលពេលដែលគាត់ធ្វើធ្វើការឲ្យត្រូវតកែក្រុមហ៊ុននឹងរំលោភនៅសិទ្ធិការងាររបស់គាត់ហើយថែមទាំងចោតគាត់ទៅជាលៀបពណ៌គាត់បន្ថែមទៅជារឿងនយោបាយណាយកគាត់ណាចាប់គាត់យកទៅដាក់គុកថែមទៀត អញ្ចឹងហើយឥឡូវនេះគាត់ស្វែងរកជំនួយពីស្ថានទូតបរទេសតើដំណោះបញ្ហានេះអាចជួយគាត់បានទៅយើងមានក្តី សង្ឃឹមថាប្រហែលភាគរយដែរលោកសុខឿនតើអាចជម្រាបប្រាប់បានទេលោកសុខឿនចាក់សូមជួយបាទអរគុណចំពោះសំណួរនេះហ្នឹងហើយហើយអរគុណដែរលោកស្រីធីតាដែលតាមដានរឿងនេះជាប់បង្ហាញនៅការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូន បុគ្គលិកយើងដែលកំពុងតែតវ៉ាស្វែងរកការរស់នៅសមរម្យនឹងហៅថាការចិញ្ចឹមកពះដោយភាពថ្លៃថ្នូរហ្នឹងហើយជាភាសាគឺទីទានៅអ្វីដែលខ្លួនសមនឹងទទួលបានតាមច្បាប់ការងារបាទអឺចំពោះតំណែងនេះអឺក្នុងករណីដែលបងប្អូនបុគ្គលិក Nagaworld ដែលធ្វើបាតកម្មនេះគាត់ដាក់ មកដាក់លិខិតទៅសាទូតមែនខ្ញុំជឿថាវាជាដំណើរការមួយដ៏ល្អដំណើរការល្អយ៉ាងម៉េចអឺបើយើងគិតមើលអំពីការតស៊ូរបស់គាត់រឿងការតវ៉ានៅក្នុងអឺរឿងបញ្ហាបុគ្គលិកនារានេះបើយើងគិតទៅវាមួយឆ្នាំហើយតែកើតមកណាហើយពួកគាត់ទើបចេញតវ៉ាជាសាធារណៈឬបាតកម្មកោតកម្មនេះគឺឥឡូវនេះបើយើងគិតពេលនេះគឺ មានរយៈពេលមួយខែហើយការតវ៉ានេះបើយើងគិតទៅធ្វើឡើងដោយភាពថ្លៃថ្នូរអឺហើយច្បាប់តវ៉ាឬក៏ការធ្វើបាតកម្មអឺពោតកម្មទាំងអស់នេះគឺវាមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាហើយច្បាប់កម្រងសិទ្ធិមនុស្សអន្តរជាតិក៏មានចែងហើយទង្វើរបស់ពួកគាត់ហ្នឹងគឺអឺ ពួកអន្តរជាតិគេមើលទៅគឺថាជាទង្វើមួយផ្លៃធ្នូបំផុតគួរឲ្យគោរពហើយសមជាប្រជាពលរដ្ឋអឺស៊ីវិល័យនិងអ្នកចេះដឹងណាមានសេចក្តីថ្លៃថ្នូរណាស់ហ្នឹងហើយអាហ្នឹងចំណុចទី1ចំណុចទី2ដែលខ្ញុំយល់ឃើញគឺថាពេលដែលស្ថានទូតទាំងអស់អឺគេបានទទួលលិខិតស្នាមទាំងហើយគេនឹងពិនិត្យទៅលើសំណូមពររបស់ពួកគាត់តើពួកគាត់បានសំណូមពរអ្វីខ្លះ ហើយដូចអ្វីដែលលោកស្រីធីតាបានបញ្ជាក់គឺថាសំណូមពររបស់ពួកគាត់មាន9ចំណុចហើយចុងក្រោយបំផុតនោះគឺថាផ្អែកទៅលើសេចក្តីសម្រេចរបស់តុលាការទៅទៀតណាអញ្ចឹងយើងឃើញថាសេចក្តីទៀមទារបស់ពួកគាត់គឺស្ថិតនៅក្នុងលក្ខខណ្ឌច្បាប់ការងារទាំងអស់ហើយមានភាពសមរម្យដែលជា កត្តាមួយដ៏ចម្បងអាចធ្វើឲ្យស្ថានទូតទាំងអស់គេនឹងទទួលយកសំណើនេះហើយនឹងលើកជាលក្ខខណ្ឌក្នុងការជួបជាមួយនឹងរដ្ឋាភិបាលរបបហ៊ុនសែនហើយចរចាដើម្បីសូមឲ្យមានដំណោះស្រាយហ្នឹងចំណុចទី2ចំណុចទី3អឺពួកគេនឹងសង្កេតដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងគឺថាសង្កេតទៅលើសកម្មភាពតវ៉ា ថាតើសកម្មភាពតវ៉ានេះអឺបងប្អូនបុគ្គលិកទាំងអស់តវ៉ាក្នុងសកម្មភាពជាអ្នកហិង្សាឬក៏ជាអ្នកធ្វើការតវ៉ាដោយភាពថ្លៃថ្នូរអញ្ចឹងដូចខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតខាងដើមថាពួកគាត់ធ្វើការតវ៉ាថ្លៃថ្នូរណាអញ្ចឹងពួកគេនឹងយកនេះជាចំណុចមួយដ៏សំខាន់នៅក្នុងការប្រើប្រាស់សិទ្ធិដើម្បីស្វែងរកដំណោះស្រាយនឹងចំណុចទី3ចំណុចទី4អឺ គេនឹងពិនិត្យទៅមើលលើសំណើការនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាដែលជា ក្រុមហ៊ុនបនលបាយមួយដ៏ធំនៅកម្ពុជាហើយថាតើបុគ្គលិកទាំងអស់ដែលធ្វើការនៅទីនោះមានសិទ្ធិសេរីភាពខាងផ្នែកបច្ចេកមតិមានសិទ្ធិសេរីភាពខាងជួបជុំសិទ្ធិសេរីភាព ជាពិសេសគឺថាសិទ្ធិសេរីភាពចូលរួមសហជីពណាឬហៅថាអឺសហជីពការងារហើយជាពិសេសទៅទៀតនេះគឺថាតើក្រុមហ៊ុននឹងបានគោរពបងប្អូនបុគ្គលិកទាំងអស់ដែលធ្វើការនៅទីនោះតាមច្បាប់ការងារដែរទេហើយជាពិសេសគឺស្តង់ដារប្រកែនៅទីនោះពីព្រោះ Naga World មានចំណូលច្រើនណាស់ក្នុងមួយឆ្នាំមួយឆ្នាំរាប់ពាន់លានដុល្លារតើប្រាក់ខែពួកគេទទួលបាននឹងសមរម្យដែរទេអញ្ចឹង គេនឹងធ្វើការត្រួតពិនិត្យអាហ្នឹងហើយបើត្រួតពិនិត្យទៅឃើញថាមានការបំពានមានការរំលោភសិទ្ធិមនុស្សរំលោភទៅលើច្បាប់ការងារហើយមានការបတ်សិទ្ធិពួកគាត់មិនឲ្យចូលរួមសហជីពមានការបណ្ដេញប្រធានសហជីពលក្ខនឹងលក្ខដូចជាការទាមមានការទាមទាររបស់បងប្អូនថាបុគ្គលិកកម្មករបុគ្គលិកនាការហ្នឹង នោះវានឹងคล้ายទៅជាចរហិកមួយដ៏រឹងមាំដែលគេអាចដាក់សម្ពាធទៅលើអឺក្រុមហ៊ុន Naga ហ្នឹងសួរថាតើគេដាក់សម្ពាធរបៀបម៉េចដើម្បីជំរុញឲ្យក្រុមហ៊ុននឹងដោះស្រាយអឺកត្តាសំខាន់គឺក្រុមហ៊ុននេះជាក្រុមហ៊ុនរបស់ជនបរទេសម៉ាឡេស៊ីហើយសាច់ប្រាក់ដែលរកស៊ីបានគឺថានឹងទេច្រើនចេញពីធនាគារខ្ញុំជឿថាពួកគេមិនដាក់នៅស្រុកខ្មែរទេ ហើយជាពិសេសគឺថាក្រុមហ៊ុននេះគឺមានផ្សារទិញផ្សារភិហ៊ុនមួយដ៏ធំនៅទីក្រុងហុងកុងដូច្នេះប្រាក់ចំណេញរបស់គេនៅក្រៅប្រទេសភាគច្រើនបើយើងអាចជឿបានគឺនៅហុងកុងដូច្នេះការផ្ទេរលុយកាក់ការទូទាត់លុយកាក់អ្វីអ្វីផ្សេងផ្សេងគឺចរាចរផ្សេងផ្សេងប្រសិនបើគេយល់ថាឬក៏មានខុសតាមជាក់ស្ដែងថាក្រុមហ៊ុននេះ ពិតជាបានរំលោភសិទ្ធិមនុស្សពិតជាមិនគោរពសិទ្ធិកម្មករបណ្ដេញកម្មករឬខុសច្បាប់ណាបំបត្តិសិទ្ធិសេរីភាពការចូលរួមសហជីពការបង្កើតសហជីពលក្ខនឹងលក្ខសពបែបយ៉ាងគេនឹងអាចឈានទៅរកការដាក់សម្ពាធខាងផ្នែកហិរញ្ញវត្ថុគោលគឺ blacklist ក្រុមហ៊ុននេះនឹងមានវិបត្តិនៅក្នុងការវិនិយោគរបស់ខ្លួនអានឹងចំណុចទី4ចំណុចទី5គឺថា គេនឹងជជែកជាមួយនឹងរបបប្រកភ្នំពេញគឺហ៊ុនសែនដើម្បីឲ្យត្រួតពិនិត្យមើលអឺទៅលើដំណើរការនៃអឺការអនុវត្តអឺរបស់អឺក្រុមហ៊ុន Nagavel ហ្នឹងថាតើក្រុមហ៊ុននេះអាចបានគោរពនៅសិទ្ធិកម្មករឬសិទ្ធិបុគ្គលិកការងារនោះទីនឹងត្រឹមត្រូវដែរទេហ្នឹងបើសិនជាគេមិនចង់លូកលាស់ជាមួយនឹងក្រុមហ៊ុនហ្នឹង ដោយគេដាក់សម្ពាធណាគេចរចាឬជំរុញឲ្យរបបហ៊ុនសែនហ្នឹងជាអ្នកធ្វើកិច្ចការហ្នឹងពេលហ្នឹងគឺថារបបក្នុងភ្នំពេញនឹងត្រូវតែស្ពត់ស្វែងរកដំណោះស្រាយមួយបានសមស្របដោយខ្លាចគេចោទថារបបរបស់ខ្លួននឹងនៅពីក្រៅក្រុមហ៊ុននឹងហើយរបបរបស់ខ្លួននឹងការពី ក្រុមហ៊ុនហ្នឹងរបបរបស់ខ្លួនឬមេដឹកនាំរបស់ខ្លួនឬបកពួករបស់ខ្លួនណាមួយទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនហ្នឹងដោយអឺមិនបានអឺការពារឬបំពេញទួនាទីរបស់ខ្លួននឹងការពារបុគ្គលិកអឺដែលធ្វើការនៅ Nagawal ហ្នឹងចំណុចទី6ចុងក្រោយគឺថាវាជាចំណុចមួយសំខាន់ដែរដោយពួកគេនឹង ឯកទៅលើបទចោតជាពិសេសគឺនៅពេលដែលសាទូទាំងអស់នេះជាពិសេសដូចជាសាទូខ្ញុំសង្ឃឹមជាងគេដូចជាសាទូបារាំងសាទូអាមេរិកសាទូអង់គ្លេសសាទូអាល្លឺម៉ង់ណាហើយសាទូអូស្ត្រាលីជាដើមសាទូជប៉ុនជាដើមពួកគេនឹងត្រួតពិនិត្យទៅលើអឺដំណើរការផ្សេងផ្សេងជាពិសេសគឺការចាប់ខ្លួនរបស់មេដឹកនាំសហជីពតែកាលពីមុនហ្នឹងគឺថាចាប់រហូតដល់28 29នាក់ ហើយដោះលែងមួយចំនួនហើយឃុំខ្លួនចំនួន9នាក់ដោយចោទពីបទញុះញង់បង្កចលាចលក្នុងសង្គមអសន្តិសុខក្នុងសង្គមហើយជាភាសាគឺថារហូតទៅដល់ថាបទធ្វើបដិវត្តពណ៌ណាបំផ្លាញផ្ដួលរំលំរដ្ឋាភិបាលលក្ខណៈជាភាសាទៅទៀតនោះគឺថារហូតទៅដល់ចោតដល់ថ្នាក់យកថាទទួលថាវិការពី បរទេសយកមកធ្វើចលនាបំផុសបំផុលនៅក្នុងប្រទេសដែលជាចលនាខុសច្បាប់លក្ខណៈហើយអ្វីដែលជាការកត់សម្គាល់គឺថាការពីថ្ងៃម្សិលមិញថ្ងៃទី18ខែមករាក្រសួងយុតិធម៌គេបានចេញសេចក្តីប្រកាសដោយបង្កើតគេហៅថាក្រសួងមួយគេហៅអឺក្រសួងណាគេហៅថា ការបង្កើតអឺនឹងក្រមណាបង្កើតក្រមការងារណាស៊ើបអង្កេតសម្រាប់អឺត្រួតពិនិត្យស្រាវជ្រាវអឺណាការសម្អាតប្រាក់និងហេរ៉ាញ់ប្រទៀនភាវរកម្ម និងហេរ៉ាញ់ប្រទៀនដល់ការរីសាយភាយអាវុធបលាយលោកអីលាក់លាក់ក៏ប៉ុន្តែនៅក្នុងខែផលហ្នឹង បើខ្ញុំគិតណាគឺថាសេចក្តីការបង្កើតណាហ្នឹងហើយការបង្កើតក្រមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញវិទានពីវរកម្មនេះដែលដឹកនាំដោយលោកកើតរិទ្ធណា ដែលជារដ្ឋមន្ត្រីក្រសួងយុតិធម៌ហើយនៅក្នុងនោះគឺថាគេមានសមាជិក27នាក់គឺការហ្នឹងហើយយើងឃើញហើយគឺថាក្រសួងយុតិធម៌ក្តីអាជ្ញាធរដែនដីក្តីតុលាការក្តីចោទប្រកាន់បងប្អូនដែលធ្វើបាតកម្មទាំងអស់នោះថា បានទទួលជំនួយពីលុយអង្គការបរទេសហើយជាភាសាគឺថារាប់ម៉ឺនដុល្លារយកមកសម្រាប់ទ្រទ្រង់អាការធ្វើបារកម្មនឹងដើម្បីបំផ្លាញអសន្តិសុខប្រទេសជាតិហើយគឺជាទង្វើធ្វើបដិវត្តពណ៌ឡាក់ទាំងឡាក់ក៏ប៉ុន្តែដូចយើងដឹងហើយគឺថាអឺថាវិការដែលបានគឺបានមកពីអង្គការអន្តរជាតិមួយគេថា East អឺ West ណាណា East West Management ហ្នឹងហើយហ្នឹងហើយ គឺបានទទួលថវិកាពីអង្គការហ្នឹងហើយអង្គការហ្នឹងជាអង្គការអន្តរជាតិដែលផ្ដល់ឲ្យមិនមែនតែនៅកម្ពុជាទេគឺផ្ដល់ឲ្យទៅបុគ្គលិកកម្មកររួមចាក់នានាដែលធ្វើការជួយពិភពលោកដើម្បីបង្ហាត់បង្រៀនពួកគេឲ្យយល់អំពីសិទ្ធិផ្ទាល់ខ្លួនយល់អំពីសិទ្ធិអឺដែលកម្មករសិទ្ធិពលករសិទ្ធិការងារ ហើយពង្រឹងវិជាជីវៈខាងផ្នែកតស៊ូមតិដោយប្រកបដោយវិជាជីវៈដោយពឹងផ្អែកច្បាប់ជាមូលដ្ឋានច្បាប់ការងារជាមូលដ្ឋានអឺហើយជាពិសេសគឺថា សម្រាប់ការពារណាអឺកម្មករពលករនានាដែលធ្វើការឲ្យស្ថាប័នរដ្ឋឬក៏ឯកជនហ្នឹងឲ្យពួកគេទទួលបាននៅសតិអឺថ្លៃធ្នូការរស់នៅថ្លៃធ្នូនិងការគ្រប់សិទ្ធិរបស់ពួកគេស្របតាមច្បាប់ដែលមានចែងអញ្ចឹង យើងឃើញថាពួកគេសាទូតទាំងអស់ហ្នឹងគេនឹងសួរហើយគេនឹងឲ្យអាជ្ញាធរហ៊ុនសែនឲ្យអឺតុលាការកម្ពុជានឹងបកស្រាយរឿងហ្នឹងថាតើបើសិនជាអាជ្ញាធរចោទប្រកាន់ថាអង្គការនេះជាអ្នកផ្ដល់លុយសម្រាប់ធ្វើបដិវត្តពណ៌អញ្ចឹងផ្ដល់អារអាជ្ញាធរនឹងត្រូវតែផ្ដល់កតាហើយអឺត្រូវតែ ចាប់អង្គការនឹងទៅឬបិទស្នាក់ការអង្គការនឹងនៅកម្ពុជាទៅព្រោះអង្គការនឹងក៏មានស្នាក់ការនៅកម្ពុជាហើយប៉ុណ្ណឹងអង្គការនឹងទៅឥឡូវខ្ញុំកាត់ខ្ញុំកាត់លោកសុខឿននៅកន្លែងហ្នឹងសំទោសណាលោកសុខឿនកុំឲ្យវាកន្លងហួសទៅឆ្នាំទៀតដោយសារតែលោកសុខឿននិយាយដល់ចំណុចហ្នឹងខ្ញុំឃើញមានផេកមួយដែលជាផេកដែលគ្រប់គ្រងទៅខាងរបបក្រុងភ្នំពេញគេបានលើកមកនិយាយថាផេកហ្នឹងជាផេករបស់ក្រុមរបស់ព្រំសានចាគាត់ថាចេះគាត់ថាឥឡូវហ្នឹងគេបានអឺ គេបានទទួលបានណាគេទទួលបានទទួលបានចម្លើយ ពីកម្មករដែលកម្មករឬក៏ជាក្នុងបណ្ដៃរបស់សហជីពថា សហជីពអង្គសហជីពទាំងអស់ទាំងអស់ហ្នឹងសិតតែបាន ទទួលបាន ការជួយឧបត្ថម្ភពីអង្គការក្រៅក្រៅប្រទេសជាការពិតរដ្ឋសហជីពទាំងអស់សិតតែទទួលបានការឧបត្ថម្ភពីអង្គការក្រៅប្រទេសទាំងអស់គ្មានសំបីតែប្រទេសខ្មែរណា ក៏ទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលពីពីក្រៅប្រទេសដែរតើវាខុសដែរទៅទេហើយដែលដើមយើងដឹងនោះក្នុងច្បាប់រដ្ឋចែងក្នុងរដ្ឋធម្មនុញ្ញនឹងក៏មានចុះអីគេហៅថាអនុសាសន៍អីការចុះអត្តលេខាយោគយល់ណាក្នុងការទទួលយកឲ្យមានការជួយឧបត្ថម្ភបង្កើតជាសហជីពក្នុងការការពារសិទ្ធិកម្មករលុបបំបត្តិចោលនៅការរំលោភសិទ្ធិការមើលមាក់ងាយអីសពបែបយ៉ាងអីចឹងណា ចឹងហើយបានឲ្យមានសហជីពក្នុងការការពារសិទ្ធិកម្មករនៅក្នុងការធ្វើការពិសេសក៏នៅកន្លែងធ្វើការងារដូចជាកន្លែងលបែងកន្លែងអីនោះគឺមានការប្រមាថមើលងាយសម្បើមណាស់ទៅលើស្ត្រីភេទណាបានបើសិនជាមិនមានសហជីពនោះគឺជាមានការប្រមាថតែឥឡូវនេះពួកគាត់កំពុងមានទោសទោសក្នុងការទទួលយកការឧបត្ថម្ភពីថវិកាកញ្ចប់ថវិកាពីក្រៅប្រទេសដូចជាអង្គការ ILO ឬអង្គការអីផ្សេងផ្សេងទៀតណានៅសហជីពរបស់នឹងគាត់មានទោសហ្នឹង ដែលថាពួកគាត់នឹងធ្វើបដិវត្តពណ៌គេកំពុងទាញគាត់ចូលទៅក្នុងកន្លងនយោទៅក្នុងអញគេថាទោសនយោបាយចាពាក់ព័ន្ធនឹងរឿងនយោបាយចាសូមជួយលោកសខឿនតែខ្ញុំកាត់នឹងសូមទោសបាទសូមអរគុណហ្នឹងហើយតាមពិតទៅចំណុចដែលខ្ញុំបានលើកចំនួនទាំង5ហ្នឹងគឺវាជាហេតុផលមួយនឹងជំរុញឲ្យមានដំណោះស្រាយដល់គាត់ហើយខ្ញុំជឿថា អឺវាអាចប្រើពេលយូរបន្តិចមែនក៏ប៉ុន្តែខ្ញុំជឿថានឹងមានដំណោះស្រាយហើយអឺទោះបីជាមិនបាន100%នៅការទៀមទារបស់ពួកគាត់ក៏ដោយក៏ប៉ុន្តែខ្ញុំជឿជាក់ថានៅពេលដែលមានការលូកដៃពីស្ថានទូតបរទេសឬក៏ប្រទេសមហាអំណាចប្រទេសដែលដាក់ស្ថានទូតនៅកម្ពុជាមានទំនាក់ទំនងនយោបាយសេដ្ឋកិច្ចជាមួយកម្ពុជាគឺថា របបក្រុងភ្នំពេញចង់មិនចង់ត្រូវតែទទួលយកកំណត់ស្រាយនោះទោះបីស្ថិតក្នុងលក្ខណៈបដោយបាទតិចឬច្រើនគឺថានឹងទទួលយកហើយនឹងមានដំណោះស្រាយជូនបងប្អូនយើងដូច្នេះខ្ញុំសូមកោតសរសើរបងប្អូនយើងដែលតស៊ូគ្រប់ដំណោះស្រាយតស៊ូគ្រប់ជំហានហើយព្យាយាមស្វែងរកដំណោះស្រាយគ្រប់វិធីដើម្បីទទួលបានភាពជោគជ័យមួយដោយថ្លៃថ្នូរ អឺខ្ញុំក៏ចង់បញ្ជាក់ទៅបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅហើយជាពិសេសក៏ដូចជាអ្នកគ្រប់គ្រងរបស់ក្រុងភ្នំពេញហើយជាពិសេសក៏ផ្ញើសារនេះដោយច្បាស់ទៅថ្នាក់ដឹកនាំរបស់ក្រុងភ្នំពេញដែរថានៅកម្ពុជាយើងតាំងពីដើមមករហូតដល់ឥឡូវនេះមិនថាអង្គការឬក៏រដ្ឋាភិបាលទេគឺយើងរស់ដោយសារតែជំនួយបរទេសណា ទោះបីតែរបបហ៊ុនសែនរាល់ថ្ងៃក៏រស់ដោយជំនួយនិងកម្ចីបរទេសដែរណាឬឡែកសម្រាប់អង្គការជាទូទៅរបបក្រុងភ្នំពេញឬថារបបហ៊ុនសែនដែលដឹកនាំ40ឆ្នាំមកនេះមិនដែលមានគោលនយោបាយណាមួយបង្កើតជាកញ្ចប់ថវិកាអនុម័តជាកញ្ចប់ថវិកាសម្រាប់ជួយទ្រទ្រង់អង្គការនៅក្នុងប្រទេសទេដូចជាអង្គការ បរិស្ថានអង្គការសិទ្ធិមនុស្សអង្គការបំពាក់បំពន់មុខវិជ្ជាជីវៈផ្សេងផ្សេងដល់ប្រជាពលរដ្ឋខ្មែរឬកូនខ្មែរគឺមិនដែលមានទេអត់ដែលមានកំណត់ទេដូច្នេះយើងដឹងហើយនៅស្រុកខ្មែរនៅពេលដែលយើងបើកអង្គការអ្វីមួយគឺតែងតែសង្ឃឹមទៅលើគម្រោងជំនួយរបស់អន្តរជាតិទាំងអស់ណាជាពិសេសគឺសហគមន៍អឺរ៉ុប ជាពិសេសគឺថាប្រទេសសេរីប្រទេសដែលមានមានដូចជាអាមេរិកណាអង្គការផ្សេងផ្សេងដែលមកពីសហរដ្ឋអាមេរិកនិងពីសហគមន៍អឺរ៉ុបនេះជាដើមដូចជាជប៉ុនឬក៏អូស្ត្រាលីជាដើមអញ្ចឹងមិនថាអង្គការអឺគ្រប់គ្រងរដ្ឋាភិបាលមិនថាអង្គការប្រឆាំងរដ្ឋាភិបាលមិនថាអង្គការនិយមកណ្ដាលមិនថាអង្គការសកម្មភាពខាងផ្នែកសិទ្ធិមនុស្សមិនថាផ្នែកបរិស្ថានមិនថាផ្នែកកុមារមិនថា អង្គការខាងផ្នែកយុវជនមិនថាអង្គការខាងកសិកម្មអង្គការអ្វីក៏ដោយរួមទាំងរដ្ឋាភិបាលកម្ពុជាគឺរួមបានដោយសារតែជំនួយពីបរទេសទាំងអស់ដូច្នេះជំនួយទាំងអស់នេះអត់មានអីខុសទេអញ្ចឹងហើយយើងឃើញថាបើសិនជារបបហ៊ុនសែនចង់លុបបំបត្តិមិនអោយស្ថាប័នអង្គការនៅកម្ពុជាទទួលជំនួយពីបរទេសលុះត្រាតែទី1របបរបស់ខ្លួនហ្នឹង ឈប់សុំជំនួយហើយសុំឈប់សុំទានពីបរទេសហើយទៅទៅចេះរស់ឬខ្លួនឯងអានឹងទី1ទី2ត្រូវតែអនុម័តបញ្ចប់ថវិការបស់ជាតិនឹងក្នុងមួយឆ្នាំមួយឆ្នាំអនុម័តទៅថារដ្ឋអនុម័តបញ្ចប់ថវិកាជាតិសម្រាប់មួយឆ្នាំ10លានដុល្លារឬក៏20លានដុល្លារសម្រាប់ឲ្យអង្គការសង្គមស៊ីវិលអឺក្រៅរដ្ឋាភិបាលបំពេញណាតួនាទីរបស់ខ្លួនសម្រាប់ជួយ អញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងដូចជាអង្គការនៅប្រទេសខ្ញុំកំពុងរស់នៅបើសិនជាយើងបង្កើតអង្គការមួយមានគម្រោងច្បាស់លាស់ហើយមានផែនការច្បាស់លាស់ហើយបំរើឲ្យផលប្រយោជន៍នៅក្នុងសហគមន៍ហ្នឹងរដ្ឋាភិបាលឃើញថាផែនការរបស់យើងទិសដៅរបស់យើងណាប្រជិករបស់យើងទាំងអស់ហ្នឹងគឺថាវាផ្ដល់ផលប្រយោជន៍ទៅឲ្យប្រទេសជាតិគេហើយស្របទៅនឹងគោលនយោបាយប្រទេសជាតិគេហើយ អញ្ចឹងគឺថារដ្ឋាភិបាលមានកញ្ចប់ថវិកាផ្ដល់ជូនតែម្ដងសូម្បីតែខ្មែរយើងមកបង្កើតសមាគមនៅនេះគ្រាន់តែសូម្បីតែយើងរៀបចំធ្វើម្ហូបអាហារទទួលបរទេសអឺដើម្បីឲ្យគេស្គាល់ម្ហូបអាហារខ្មែរសម្លៀកបំពាក់ខ្មែរក្នុងរដូវពេលចូលឆ្នាំក៏យើងអាចមានលទ្ធភាពតាក់សុំលុយគេបានដែររដ្ឋគេមានកញ្ចប់ថវិកាសម្រាប់អឺអង្គការសមាគមដែលផ្ដោតទៅលើការ ពង្រឹងវប្បធម៌ប្រពៃណីរបស់ជាតិសាសន៍នីមួយៗដែលមាននៅក្នុងប្រទេសគេឡើងគេមានលុយណាគេដាក់ឲ្យយើងដាក់គម្រោងហ្នឹងទៅចំណាយប្រហែលគេឲ្យក្រេតអញ្ចឹងយើងមិនបាច់ទៅប្រមូលលុយសមាជិកក៏បានយើងមិនបាច់ទៅសុំពីអង្គការបរទេសណាក៏បានអាហ្នឹងគឺអាជ្ញាធរដែនដីគេដែលស្ថាប័នគេហ្នឹងគេមានស្រាប់អញ្ចឹងរបបហ៊ុនសែនគួរធ្វើអញ្ចឹងទៅបើសិនជាមិនចង់ឲ្យសហជីពនៅក្នុងប្រទេសហ្នឹងទទួលលុយពីបរទេស ហើយខ្ញុំបញ្ជាក់អញ្ចឹងថាវិការដែលសហជីពនៅកម្ពុជាឬអង្គការនៅកម្ពុជាទទួលបានគឺយើងដឹងច្បាស់ណាស់ជាពិសេសគឺយើងទទួលបានពី USAID យើងទទួលបានពីអឺដែលអឺដែល EU យើងទទួលបានពី ILO យើងទទួលបានពីអឺ EWMI ណាទាំងអស់នោះសុទ្ធតែជាស្ថាប័នអន្តរជាតិដែលពិភពលោកគេទទួលស្គាល់អញ្ចឹង តើអាចចាត់ទុកថាថាវិការដែលបានទទួលនឹងមកហ្នឹងជាថាវិការសម្រាប់ធ្វើបដិវត្តពណ៌ឬមួយយ៉ាងម៉េចជាថាវិការខុសច្បាប់ឬមួយយ៉ាងម៉េចបើស្ថាប័នទាំងអស់នេះជាស្ថាប័នអន្តរជាតិហើយជាស្ថាប័នអង្គការអន្តរជាតិដែលគេទទួលស្គាល់ទូទាំងពិភពលោកហ្នឹងអញ្ចឹងយើងចង់សួរថាហ៊ុនសែនដេញ ILO ចេញទៅយ៉ាងហេតុអីបានជានៅធ្វើការជាមួយ ILO ណាហេតុអីបានជាអនុញ្ញាតឲ្យ EMWI EWMI West and West ដែល East West Management Institute ហ្នឹងឲ្យគេធ្វើការនៅកម្ពុជាណាហេតុអីបានជាយើងសហការជាមួយគេយើងធ្វើការនៅកម្ពុជាឲ្យគេបើកការិយាល័យនៅកម្ពុជាណាអានេះយើងគួរមើលហើយដូច្នេះខ្ញុំមិនមានអ្វីផ្សេងទេខ្ញុំគ្រាន់តែចង់បញ្ជាក់ថារបបក្រុងភ្នំពេញគួរតែអឺ មើលនៅទង្វើរបស់ខ្លួនហើយសួរថាតើឲ្យបងប្អូនខ្មែរឬពលរដ្ឋខ្មែរសង្ឃឹមអ្វីប្រសិនបើខ្លួនណាជារដ្ឋាភិបាលជាអ្នកដឹកនាំមិនមាននយោបាយសម្រាប់ជួយពួកគាត់នៅក្នុងការដំណើរការសហជីពដំណើរការអង្គការសមាគមផ្សេងផ្សេងដើម្បីបំពេញទួនាទីរបស់ខ្លួននោះណាអាហ្នឹងដែលខ្ញុំចង់សួរដូច្នេះអឺ អ្វីដែលបានចោទឡើងនោះគឺជារឿងមួយដែលមិនអាចទទួលយកបានទាំងអស់អញ្ចឹងហើយបានខ្ញុំបញ្ជាក់ថាវានឹងក្លាយទៅជាសម្ពាធមួយដ៏សំខាន់ដែលថាបំបត្តិចិត្តដងឯងដែលរបបហ៊ុនសែនយករឿងនឹងយកមកធ្វើជាប្រធានបទដូចរឿងដែលគេចោទរូបកម្មសខាថាបទជាតិហើយយើងដឹងហើយគីតិចបញ្ជាក់ថាមានប្រទេសចំនួន9គឺជាប់ពាក់ព័ន្ធជាមួយនឹង អាទង្វើក្បត់ជាតិរបស់លោកកឹមសុខាបាទក៏ប៉ុន្តែតឡាការប្តឹងតែលោកកឹមសុខាទេមិនប្តឹងប្រទេសទាំង9នឹងទេណាដោយសារកម្ពុជាចង់រក្សាមិត្តភាពជាមួយប្រទេសទាំង9ហ្នឹងហ្នឹងអាហ្នឹងគឺក្នុងមានលំងដែរចានៅក្នុងនោះមានលំងដែរចាការពិតបាទអឺនៅក្នុងចម្លើយរបស់លោកសុខឿនហ្នឹងក៏មានមាននៅចំណុចមួយដែល លោកសខឿនបាននិយាយហ្នឹងតកតងនឹងតកតកតងនឹងទូនៃថាទទួលថវិការបស់អង្គការហ្នឹងថាមានទូមានអីហ្នឹងហើយពួកគាត់លើហ្នឹងកំពុងតែពួកប្រធានសហជីពឬបងប្អូនដែលជាសហជីពទាំង8នាក់ដែលកំពុងជាប់ឃុំហ្នឹងណាដែលត្រូវគេចាប់ទៅដែលជាកម្មករ Nagavel ហ្នឹងបុគ្គលិកកម្មករ Nagavel ហ្នឹងគេចោទគាត់ថាគាត់ហ្នឹងតពន់នឹងរឿងនយោបាយគាត់ចង់ធ្វើបដិវត្តពណ៌ហើយគាត់ថាអ្នកដែលមានទោសហ្នឹង គឺត្រូវតែដោះស្រាយទៅតាមតឡាការបណ្ដាញតឡាការឥឡូវនេះយើងបានដឹងហើយនៅតាមរយៈអិនសាព័ត៌មានហើយនៅនៅតាមរយៈដែលបណ្ដាញរបស់អាស៊ីសេរីដែលខ្ញុំបានឃើញហ្នឹង អង្គការ ILO គាត់បានធ្វើសំណើទៅរដ្ឋាភិបាលរបស់ក្រុងភ្នំពេញជាពិសេសគឺលោកហ៊ុនសែនតែម្ដងសូមឲ្យធ្វើអន្តរាគមន៍ឲ្យមានការដោះលែងបងប្អូនយើងទាំង8នាក់នោះចេញមកណាសហជីពទាំង8នាក់ដែលបានចាប់ឃុំគាត់នឹងឲ្យដោះលែងគាត់ចេញមក ដើម្បីធ្វើការដោះស្រាយគ្នាចរចាគ្នាដោះស្រាយគ្នាទៅរកដំណោះស្រាយទៅណាប៉ុន្តែឥឡូវនេះលោកផៃស៊ីផានដែលជាអ្នកនាំពាក្យសំណប់ចិត្តរបស់សូហ្វីនិយាយនិយាយសុំទោសមុននឹងណាប់ចិត្តសូហ្វីសូហ្វីស្រឡាញ់ណាហ្នឹងហើយនិយាយប៉ះគាត់តិចតួចកុំខឹងណាកុំចេញឡាយជេរម៉ែហ្នឹងហើយគាត់បានចេញមកនិយាយថាវាជាបញ្ហារវាងតឡាការលោកលោកហ៊ុនសែនហ្នឹងអត់អត់មានសិទ្ធទេអត់មានសិទ្ធទៅលូកលាន់នៅក្នុងតឡាការបានទេ តើកន្លែងហ្នឹងចំណុចកន្លែងហ្នឹងដែលដែលផៃស៊ីផាន់ចេញមកនិយាយថាហ៊ុនសែនហ្នឹងគាត់គ្មានសិទ្ធទេលូកដៃចូលទៅក្នុងតឡាការតើពាក្យដែលដែលផៃស៊ីផាននិយាយហ្នឹងតើវាវាវាវាវាវាមានន័យថា ការពិតក្នុងកម្រិតណាដែរថាហ៊ុនសែនហ្នឹងអត់មានសិទ្ធទេទៅលូកដៃចូលទៅតាក់តងរឿងតឡាការគ្មានសិទ្ធទៅនិយាយមានសិទ្ធទៅអីហ្នឹង ពួកយើងដឹងថាតឡាការសប្តាហ៍ថ្ងៃហ្នឹងគ្រាន់តែគ្រាន់តែជាញាតឡាការជាជាអាយ៉ងជាខ្សែញាក់របស់លោកហ៊ុនសែនទេប៉ុន្តែគឺព្យាយាមនិយាយបំភ្លៃតែលើលោកសខឿនអាចយកចំណុចកន្លែងណាមួយព្រោះខ្ញុំអត់សូវមានថាមានអាពាក្យនិយាយថាធ្វើម៉េចបញ្ជាក់ប្រាប់ទៅបងប្អូនណាកន្លែងណាមួយដែលប្រាប់បងប្អូនឲ្យច្បាស់ថាគេកំពុងតែព្យាយាមនិយាយកុហកបោកប្រាស់បងប្អូនខ្ញុំចង់ឲ្យលោកសខឿនជួយប្រាប់បងប្អូនយើងកន្លែងនេះច្បាស់សូហ្វីក៏បានដែរ ហ្នឹងហើយអញ្ចឹងយើងចង់សួរសំណួរទៅផៃសិផាទាំងត្រឡប់ទៅវិញហ្នឹងហើយបើសិនជាលោកហ៊ុនសែនអត់អត់អាចទៅលូកដៃរឿងតឡាការនឹងបានអញ្ចឹងហ៊ុនសែនលូកដៃរឿងពលករនេះដែលពុតកាត់កតកម្មបានអត់សួរគាត់អញ្ចឹងវិញតែគាត់អាចរកដំណោះស្រាយមិនបាច់ចាំទៅរឿងតឡាការជារឿងតឡាការ ណារឿងដែលគេដឹងនេះគឺរឿងតុលាការប៉ុន្តែត្រូវគាត់ត្រូវដោះស្រាយពលករដែលគេមិនទាន់យកទៅដាក់គុកនេះរឿង9នាក់នេះគេយកគេចាប់គាត់ទៅដាក់គុកអានឹងជារឿងតុលាការ8នាក់8នាក់8នាក់តែរឿងដែលកំពុងធ្វើកោតកម្មនេះអត់ទាន់តឡាការអត់ទាន់ប្តឹងពួកគាត់ទេអញ្ចឹងគាត់ត្រូវតែរកដំណោះស្រាយជូនពួកដែរនៅក្រៅគុកតើគាត់អាចរកបានដែរអត់សួរផៃសិផានត្រឡប់ទៅវិញកន្លែងហ្នឹងចាសំទោសឯតំណាងរាជឯឆ្ងល់ លោកសុខឿនឆ្ងល់តំណាងរាជ128ហ្នឹងគាត់ទេណាឬមួយគាត់គាត់មានកូវីដអាមកក្រុងចូលស៊ីសួតអស់ហើយឡៃដើចេញមកជួយពលរដ្ឋជួយជួយកម្មករណាកាវើបានហ្នឹងតំណាងរាជឬក៏អ្នកគណៈបកដែលទៅបង្កើតថ្មីកំពុងតែរកកន្លែងប្រោះទឹកកម្ដៅខ្ញុំខ្ញុំខ្ញុំនិយាយតាមឲ្យខ្វែងណាហ្នឹងហើយប្រោះទឹកកម្ដៅដឹកអីហោ វាមកដែរសូមគំលោកសុខឿនចានិយាយខ្ញុំសូមឲ្យលោកសុខឿនជួយជួយ ជួយប្រាប់ទៅបងប្អូនយើងផងថាអឺលោកផៃសិផានគាត់ថាលោកហ៊ុនសែនអត់មានសិទ្ធិទេអត់មានសិទ្ធិវិជាតឡាការទេក្នុងនាមគាត់ជាមេដឹកនាំហ្នឹងចុះរាល់ពេលដែលមានបញ្ហាលោកតែតែឃើញលោកហ៊ុនសែននិយាយមុនតឡាការតែរហូតហ្នឹងអញ្ចឹងសូមជួយលោកសុខឿនបាទអរគុណបាទអរគុណលោកស្រីធីតាលោកស្រីសុភីហ្នឹង ឥឡូវហេតុផលយើងងាយយល់អឺទី1យើងចង់បញ្ជាក់ថាតុលាការ នៅក្នុងរបបផ្ដាច់ការឬក៏របបកុម្មុយនីសវាជាតុលាការมันមានភាពយុត្តិធម៌ទេវាជាតុលាការហៅយើងហៅថាតុលាការដែលបំរើ ទៅឲ្យ ជនប្រជាឬក៏ជាតុលាការបំរើបាក់ ណាមិនមែនជាតុលាការរបស់ប្រជាពលរដ្ឋទេមិនមែនជាតុលាការឯករាជ្យទេអាហ្នឹងគឺយើងនិយាយត្រង់ហើយជាសិទ្ធិភាពជាក់ស្ដែងនៅក្នុងរបបរាជការអញ្ចឹងតុលាការ នៅ ក្រុងភ្នំពេញឬតុលាការស្រុកខ្មែរសពថ្ងៃនេះយើងដឹងពីព្រោះស្រុកខ្មែរគឺជារបបរាជការហើយជារបបកុម្មុយនីសទៅទៀតបកកុម្មុយនីសហើយដឹកនាំដោយបុគ្គលផ្ដាច់ការអញ្ចឹងយើងយល់ច្បាស់គឺថាតុលាការនេះជាតុលាការ លំអៀងឬបំរើបកឬបំរើបុគ្គលហើយដូច្នេះអឺបើតុលាការនឹងជាតុលាការរបស់បកហើយបំរើបុគ្គលរឿងអីដែលថាហ៊ុនសែនបញ្ជាតុលាការមិនបានរឿងអីដែលហៅថាអឺហ៊ុនសែនគ្មានដែលសិទ្ធិអំណាចទៅធ្វើអន្តរាគមឬលូកដៃនៅក្នុងបញ្ហាតុលាការអញ្ចឹងអ្វីដែលផ្នែកសភានិយាយគឺខុសអានឹងចំណុចទី1ចំណុចទី2អឺ យើងឃើញច្បាស់ហើយដូចជាការចាប់លោកប្រធានកម្មសុខាចាប់គាត់ម៉ោង12យប់ហើយគាត់ជាតំណាងវាណាតំណាងវាមានអភ័យឯកសិទ្ធហើយយើងគិតមើលមនុស្សកំពុងដេញគេថាធម្មតាចាប់តំណាងតំណាងវាគេអាចចាប់វាយខ្លោះបានចាប់មុនដកអភ័យឯកសិទ្ធក្រោយលុះត្រាតែប្រព្រឹត្តបទល្មើសជាក់ស្ដែងឯមនុស្សកំពុងដេកហ្នឹង មនុស្សម៉ោង12យប់កំពុងដេកហ្នឹងទៅបំពេញបទល្មើសអ្វីអាហ្នឹងវាបទល្មើសឬក្រែថាបទល្មើសឬក្រែក៏យើងអត់ដឹងដែរមិនចឹងអាហ្នឹងគេប្តីប្រពន្ធគេរឿងអីយើងដឹងណាតែអាហ្នឹងក៏មិនបទល្មើសដែរអាហ្នឹងដឹងហើយគេលោកតែគាត់មានកាមេរ៉ាតែចឹងទៅគាត់ម៉ោងស្មានណាគាត់មកក្រឹបហ្នឹងមកដូច្នេះយើងចង់បញ្ជាក់ថាបទល្មើសជាក់ស្ដែងយ៉ាងម៉េចបើមនុស្សកំពុងដេកហ្នឹងហើយយើងមកចាប់គេហ្នឹងអញ្ចឹង យើងសួរមើលថាតើអានឹងតុលាការយោធាផ្សេងៗដែលទៅចាប់ហ្នឹងតើជាបង្ហាញនៅ ថាស្រុកខ្មែរមានតឡាការប្រព័ន្ធស្ថាប័នយុតិធម៌ហ្នឹងវាឯករាជ្យឬទេឬមួយក៏ស្ថិតនៅក្រោមអំណាចរបស់ជនប្រកាអាហ្នឹងគឺច្បាស់អាហ្នឹងចំណុចទី2ចំណុចទី3បងប្អូនហ៊ុនសែនហៅលោកប្រធានកម្មសខាអាគាត់ជាតិតាំងពីដើម ហៅលោកប្រធានសំរាំងស៊ីអាបតជាតិតាំងពីដើមហៅលោកប្រធានសំរាំងស៊ីថាតន់ដឹកតាំងពីដើមតាំងពីអត់តន់កើតក្តីមានរឿងអីក៏ដោយគឺហ៊ុនសែននិយាយមុនណាហៅអ្នកដែលប្រឆាំងខ្លួនអ្នកដែលតឡាការចាប់ហ្នឹងហ៊ុនសែនហៅអ្នកទាំងអស់ហ្នឹងជាតន់ដឹកមុនបាត់ហើយហើយអ្នកទាំងអស់ហ្នឹងជាអ្នកក្បត់ជាតិមុនបាត់ទៅហើយអញ្ចឹងយើងគិតថាតើហ៊ុនសែនមានអំណាច មុនតុលាការឬមួយក៏តុលាការហ្នឹងឯករាជ្យដែលហ៊ុនសែនមិនអាចលូកលាស់បានហើយតុលាការហ្នឹងមិនមែនជាអាយ៉ងរបស់ហ៊ុនសែនឬមួយយ៉ាងម៉េចអាហ្នឹងបងប្អូនយល់ទេធម្មតាមនុស្សយើងទោះបីគេចាប់ខ្លួនក៏ដោយបើសិនជាករណីដែលតុលាការមិនទាន់កាត់ក្តីសម្រេចប្រកាសសារក្រមជាសាពោឲ្យបានច្បាស់លាស់ថាទោះយ៉ាងម៉េចយ៉ាងម៉េចទេអ្នកហ្នឹងនៅគ្រាន់តែជាជនសង្ស័យទេយើងមិនអាចហៅគេថា ជាទាន់ដិតឬក៏ជាជន់ក្បត់ជាតិដូចដែងសាលក្រមសម្រាប់របស់តុលាការចេញមកជាសាពលទេអត់មានទេដូច្នេះយើងគិតមើលសម្ដីរបស់ហ៊ុនសែនហ៊ុនសែនដើរមុនតុលាការទៅទៀតឃើញទេអានឹងចឹងបងប្អូនយល់ចំណុចទាំងអស់ហ្នឹងដូច្នេះគ្មានអ្វីដែលត្រូវសង្ស័យទេចំពោះរឿងទាំងអស់នេះហើយដូចខ្ញុំបញ្ជាក់ចឹងគឺថានៅកម្ពុជាយើងវា មិនមានស្ថាប័នណាដែលយើងទុកចិត្តទេមិនត្រឹមតែស្ថាប័នតុលាការស្ថាប័នអ្វីក៏ដោយគឺពលរដ្ឋមិនអាចពឹងពាក់បានទេនៅក្នុងរបបហ៊ុនសែនហើយលើកពីនឹងទៅទៀតមិនត្រឹមតែតុលាការទេសូម្បីតែតំណាងរាស្ត្រយើងគិតហើយថាតំណាងនេះគឺជាតំណាងឲ្យពលរដ្ឋទូទៅមិនប្រកាន់បកពួកនយោបាយទេជាពិសេស នៅក្នុងអាណត្តិនេះដែលគេថាសំណាងនេះរបស់គេនៅក្នុងមណ្ឌលក្រុងភ្នំពេញមានចំនួន12នាក់គឺពួកបកប្រជាជនកាន់កាប់ទាំងអស់12កៅអីដែលមានតំណាងរាស្ត្រ12នាក់ហ្នឹងហើយយើងគិតមើលនៅ Naga ហើយនឹងរដ្ឋសភានៅរបងជាប់គ្នាណាយើងសួរថាពួកតំណាងរាស្ត្រទាំងអស់ហ្នឹងទៅណាអស់បានជាមិនមកមើលសុខទុក្ខរបស់ប្រជាពលរដ្ឋអាហ្នឹងហើយដែលខ្ញុំចង់ផ្ញើសារទៅប្រជាពលរដ្ឋខ្មែរថា ចង់ដឹងថាបកណាមួយបំរើប្រជាជនគិតប្រជាជនដោយស្មោះត្រង់ឬអត់បងប្អូនមើលពេលដែលប្រជាជនមានទុកណាបើប្រជាពលរដ្ឋមានទុកហើយតំណាងរាសនឹងអត់មកជន់យើងមកជន់ជើងក្បាលយើងមកមើលយើងមកសួរសុខទុក្ខយើងមកជួយយើងតំណាងរាសបកនឹងឬក៏បកដែល ឈ្នះឆ្នោតនឹងជាបកដែលមិនបំរើផលប្រយោជន៍ប្រជាពលរដ្ឋទេគឺជាបកដែលបំរើប្រយោជន៍បុគ្គលនិងបំរើប្រយោជន៍បក100%ជាក់ស្ដែងណាគឺគណៈបកប្រជាជននឹងបងប្អូនឃើញហើយធម្មតា យើងមានសភាសិទ្ធមួយគេថាស្គាល់មិត្តល្អគឺនៅពេលដែលយើងរងទុកណានៅពេលដែលយើងរងទុកណាគឺជាភាសាគឺដូចពេលពលរដ្ឋអញ្ចឹងពេលពលរដ្ឋរងទុកគឺយើងស្គាល់ហើយ មិត្តល្អថាអ្នកណាជាមិត្តល្អអ្នកណាជាមន្ត្រីល្អអ្នកណាជាមេដឹកនាំល្អបកណា ជាបកល្អយកចិត្តទុកដាក់យើងអញ្ចឹងយើងឃើញហើយតំណាងវាស៊ីប្រាក់ខែយើងគ្រប់គ្នាដែលប្រាក់ខែទាំងអស់នោះកើតចេញពីញើសឈាមយើងធ្វើការបងប្អូនដែលធ្វើការនៅកាស៊ីណូបងប្អូនធ្វើការរួម ចាក់កម្មករលក់ដូរសេកដោយបងប្អូន សុទ្ធតែបានបងពុនជូនរដ្ឋហើយអានឹងយើងបងពុនជូនរដ្ឋ ដែលយកមកសម្រាប់បើកប្រាក់ខែឲ្យពួកគេធ្វើការបំពេញទូរនីតិសម្រាប់បណ្ដាយើងប្រាក់ខែមិនតិចទេណាតំណាងរៀប2500ដុល្លារក្នុងមួយខែអញ្ចឹងពួកគេដេកជីប្រាក់ខែហើយពួកគេទៅធ្វើស្អីរាល់ថ្ងៃណាអាហ្នឹងដែលយើងត្រូវសួរអញ្ចឹងបងប្អូនយល់ច្បាស់នៅចំណុចហ្នឹងគឺថាវាជាសារមួយបញ្ជាក់យ៉ាងច្បាស់ថាគណៈបកប្រជាជនឬមន្ត្រីគណៈបកប្រជាជនឬក៏តំណាងរាគណៈបកប្រជាជនគឺជាក្រុមមនុស្សជាបក ជាមន្ត្រីជាតំណាងរាស្ត្រដែលបម្រើបុគ្គលអាត្មានិយមប្រយោជន៍ផ្ទាល់ខ្លួន មិនបម្រើជាតិនិងមិនបម្រើប្រជាពលរដ្ឋទេឬក៏បម្រើម្ចាស់ឆ្នោតទេបាទអើខ្ញុំសូមឆ្លើយតិចកន្លែងដែលថាម៉េចក្មេងថាផៃសិផានថាម៉េចថារឿងរ៉ាវដែលចាប់សមាជិក9នាក់របស់ពលករហ្នឹងយកទៅដាក់នេះហ្នឹងថាជារឿងបលាការហ៊ុនសែនអាចលូកដៃបានទេមែនទេហ្នឹងហើយប៉ុន្តែគឺជាសម្ដីដែលដោះសារ ខ្ញុំចូលចិត្តហៅពួកនោះហៅថាពួកអាដោះសារមានរឿងអីក៏ប្រកែដោះសារណាអត់អត់ទទួលខុសត្រូវទេ ពេលណា គេអត់ចង់ពាក់ព័ន្ធរឿងអ្វីទាំងអស់គេឆ្លើយដាក់ថាជារឿងតឡាការពេលណាគេចង់យកយក រួចខ្លួនគេយក ស្ដាច់មកឲ្យដោះឲ្យលើកលែងទោសឲ្យ គេរួចខ្លួនរហូតគឺពួកអាដោះសារណាប្រកែដោះសារណាអញ្ចឹងទេសម្ដីពួកផៃសិផានគឺជាសម្ដីដ៏ថោកទាបជាទីបំផុតគឺជាផាបកៃផាបកៃអសេកហ្នឹងហើយគឺជាផ្សេក គេសេកគេចំសេកចឹងទៅដាក់ក្នុងទ្រុងនៅក្នុងផ្ទះគ្រាន់តែស្រែកវ៉ាវ៉ាវ៉ាកុំឲ្យតែកុំឲ្យតែវាស្ងាត់ហ្នឹងគេស្រែកកុំឲ្យតែស្ងាត់ថ្ងៃហើយសិផានគឺជាសេករបស់ CVP ស្រែកជំទាលអត់មានបញ្ហាពីអីគឺគ្រាន់តែឲ្យធ្វើឲ្យអាពួក CVP កុំឲ្យតែវាស្ងាត់ណាចេះតែជំទាលឲ្យគេនិយាយថាខ្លួនឯងនិយាយដែរកុំឲ្យថាកោអាហ្នឹងភាសាខ្លួនហ្នឹងចាសុំទោសនិយាយអត់ឮសលេងទេម៉ែក្មេក លោកសុខឿនសូមអធិស្ឋានខ្ញុំនៅនៅតែទៅណាមិនឆ្ងាយ ពីបញ្ហាបញ្ហាកម្មករបុគ្គលិកកម្មករនៅ ណាកាវើល និងដដែលខ្ញុំនៅតែមាននៅថានិយាយចំទៅក្នុងមួយរយៈនេះក្នុងមួយខែនេះខ្ញុំនៅតែវិវល់និយាយចំទៅគេហៅថាពលឹងវិវល់ណាអត់ទៅណាឆ្ងាយទេខ្ញុំនៅតែមានគេថាអារម្មណ៍ខ្លោចផ្សាជាមួយនឹងបងប្អូន កម្មករខ្មែរយើង ដែលគាត់ត្រូវអង្គុយណាធ្វើកោតកម្មនៅកណ្ដាលថ្ងៃត្រង់ គិតមើលទៅណានៅកណ្ដាលថ្ងៃត្រង់មានបងប្អូនស្ត្រីខ្លះគាត់ថែមទាំងមានពោះមានពងទៀតត្រូវអង្គុយដើម្បីគ្រាន់តែទៀមទាសិទ្ធណាទៀមទាសិទ្ធឲ្យគេគ្រប់សិទ្ធគាត់គឺទៅពួកគាត់ល្ងាល្ងាខ្លាំងមែនទែនដោយសារតែជីវភាពមានរស់នៅក្នុងប្រទេសមានមេដឹកនាំប៉ុន្តែមិនត្រូវត្រូវបានទទួលការយកចិត្តទុកដាក់ពីមេដឹកនាំ បណ្ដោយឲ្យជនបរទេសដែលគេមកវិនិយោគទុនមករស៊ីធ្វើមានបាននៅលើ ទឹកដីរបស់ខ្លួនហើយ គេរំលោភសិទ្ធិការងាររបស់យើងទៀតគេប្រើយកយើងធ្វើជាកញ្ចក់ហើយ គេប្រើយើងហើយគេរំលោភសិទ្ធិយើងហើយនៅពេលដែលគេរំលោភសិទ្ធិណាយើងធ្វើការតវ៉ាទាមទារថាខ្ញុំធ្វើជាកញ្ចែម្នាក់ឯងហើយកុំរំលោភសិទ្ធិខ្ញុំសុកចិត្តនៅក្នុងទឹកដីខ្ញុំម្នាក់ឯងមកនៅប្រទេសខ្ញុំហើយខ្ញុំសុកចិត្តធ្វើដាក់ខ្លួនធ្វើជាកញ្ចែម្នាក់ឯងហើយសំតែក៏គ្រប់សិទ្ធិខ្ញុំខ្លះផងហើយនៅពេលគេរំលោភសិទ្ធិស្រែកឲ្យមេដឹកនាំជួយមេដឹកនាំអត់ជួយ ហើយថែមទាំងយកទាហានយកប៉ូលីសណាយកទៅយកទៅបង្ក្រាបគាត់ទៀតចំពោះចំណុចហ្នឹងចំពោះលោកសខឿនតើលោកសខឿនគិតថាពលរដ្ឋខ្មែរលោកល្ងាប៉ុណ្ណាគឺបងប្អូនកម្មករណាកាវុធដែលគាត់កំពុងរងទុក្ខរាល់ថ្ងៃនេះដែលកំពុងទៀមទាណាទៀមទាសិទ្ធិការងារការពារណាសូមឲ្យគ្រប់សិទ្ធិគាត់នេះទៀមទាសូមតែចូលធ្វើការវិញរស់ណាសូមរស់តែបាយមួយថ្ងៃ3ពេល ចោះហេតុអីរដ្ឋាភិបាលរបស់ក្រុងភ្នំពេញនេះ គាត់អត់យកចិត្តទុកដាក់តើគាត់ស័ក្តិសមជាមេដឹកនាំអាស៊ានទេតើគាត់មានសមត្ថភាពណាទៅធ្វើមេដឹកនាំអាស៊ានកន្លែងហ្នឹងខ្ញុំខ្ញុំនៅតែមិនអស់ចិត្តខ្ញុំនៅវិវល់តើដំណោះស្រាយហ្នឹងតើហ៊ុនសែនណាគាត់អាចគាត់អាចគេថាងើបមុខនិយាយទេរហូតថ្មីថ្មីនេះណាដើម្បីព្យាយាមបិទបាំងនៅភាពអាម៉ាស់របស់ខ្លួន គាត់ថែមទាំងបង្កើតនៅព្រឹត្តិការណ៍បន្តិចទៀតខ្ញុំនឹងសួរលោកសុខឿនតាក់ទងនៅអ្វីដែលហ៊ុនសែនគាត់ព្យាយាមបង្កើតព្រឹត្តិការណ៍គាត់និយាយនៅអ្វីដែលមនុស្សស្លាប់ទៅហើយបានគាត់ហ៊ានលើកយកមកនិយាយចាប៉ុន្តែខ្ញុំអត់តនិយាយទេពេលនេះខ្ញុំសូមសួរតែរឿងតាក់ទងនៅអ្វីដែលបងប្អូនកម្មករដែលគាត់កំពុងធ្វើការតវ៉ាដោយសារតែគាត់ណារស់នៅក្នុងប្រទេសខ្លួនឯងធ្លាក់ខ្លួនទៅជាអ្នកថាធ្វើជាកញ្ចះគេនៅក្នុងប្រទេសខ្លួនឯងហើយ ក៏នៅតែរងាគ្មានការការពារពីមេដឹកនាំខ្លួនឯងទៀតថាលើទៅធ្វើជាកជាគេនៅទឹកដីគេចោះមេមេមេដឹកនាំខ្លួនឯងទៅការពារអង្កើតអានៅក្នុងប្រទេសខ្លួនឯងហើយមេដឹកនាំខ្លួនឯងការពារអង្កើតទៀតគេរំលោភសិទ្ធិការងារប៉ុណ្ណឹងហើយខ្ញុំសូមឆ្លើយកន្លែងនឹងមុនទៅលោកប៉ានស្គិនសំទោសហ្នឹងហើយអានេះណាអឺថាយើងពលរដ្ឋក្រីក្រធម្មតាយើងធ្វើកញ្ចេះគេនៅលើទឹកដីរបស់ខ្លួនអាហ្នឹងយើងទុកតែតែអាម៉ាស់មុខជាទីបំផុតគឺលោកហ៊ុនសែនហ្នឹងតែម្ដង គឺគាត់ធ្វើជាមេដឹកនាំរបស់ខ្មែរប៉ុន្តែគាត់ធ្វើកញ្ជះគេហ្នឹងដែលជាមេហ្នឹងនៅលើទឹកដីរបស់ខ្លួនតាអាម៉ាប៉ាណាគាត់អត់មានសមត្ថភាពទៅរកដំណោះស្រាយពលរដ្ឋខ្លួនឯងតាំងខ្លួនជានាយករដ្ឋមន្ត្រីប៉ុន្តែគ្មានសមត្ថភាពគ្រាន់តែឈ្មោះមកពីខាងក្រៅមិនមែនជាអ្នកនយោបាយគ្រាន់តែឈ្មោះកំពេចកំពុកអ្នករងស៊ីកំពេចកំពុកហ៊ុនសែនបន្ទាបបន្ថោកខ្លួនយ៉ាងទៀបយ៉ាងថោកទីទីបំផុតដោយសារតែទឹកលុយមិនមែនរាល់ថ្ងៃហ្នឹងមិនមែនតាំងខ្លួនជាមេដឹកនាំទេគឺតាំងខ្លួនជាជាជាកញ្ជះលុយ គឺគឺជាតិកញ្ជះលុយរាល់ថ្ងៃហ្នឹងបើសិនជាហ៊ុនសែនមានសមត្ថភាពហ៊ុនសែនមានលុយច្រើនណាស់ហ៊ុនសែនមានលុយច្រើនអាចរកដំណោះស្រាយបានប៉ុន្តែហ៊ុនសែនមិនមែនធ្វើតែធ្វើកញ្ជះអ្នកនយោបាយយួនមិនមែនធ្វើកញ្ជះអ្នកនយោបាយចិនហ៊ុនសែនកញ្ជះឈ្មួញកំពេចកំពុករបស់យួននិងចិនទៀតនៅលើទឹកដីរបស់ខ្លួនកញ្ជះដុល្លារតែម្ដងហ៊ុនសែនសំទោសគឺជាការពិតគឺអញ្ចឹងចំណុចកន្លែងហ្នឹងខ្ញុំចង់ឲ្យបញ្ជាក់បន្តិច តើកន្លែងហ្នឹងបើសិនជាហ៊ុនសែនមិនអាចរកដំណោះស្រាយឲ្យឲ្យឲ្យបងប្អូនបានតើហ៊ុនសែនគឺជាជនប្រភេទណាលោកសុខឿនខ្ញុំចង់ឲ្យឲ្យលោកសុខឿនជួយបញ្ជាក់បង្ហាញកន្លែងហ្នឹងគឺខ្ញុំឈឺចាប់មែនតើលោកសុខឿននៅពេលដែលបងប្អូនយើងនេះដែលគាត់កំពុងធ្លាក់ខ្លួនជាកញ្ចក់បរទេសនៅលើក្នុងទឹកដីខ្លួនឯងហើយបែរជាមេដឹកនាំអត់ការពារពួកគាត់ហ្នឹងឥឡូវគាត់កំពុងស្វែងរកឲ្យបរទេសរហូតនៅក្នុងប្រទេសខ្លួនឯងបែរជាស្រែកឲ្យបរទេសជាអ្នកជួយទៅវិញណា ឥឡូវគាត់ដើរដាក់ញ៉ាំនៅគ្រប់ស្ថានទូតទាំង14មេដឹកនៅក្នុងប្រទេសហើយមេដឹកនាំជួយមកទៅស្រេចអីគេជួយទៅវិញឥឡូវវាហួចចិត្តកន្លែងហ្នឹងអានេះវាឈរបញ្ចាំងពីអ្វីជាហ៊ុនសែនអសមត្ថភាពឬក៏ដោយសារអ្វីខ្ញុំចង់ឲ្យលោកសុខឿនជួយប្រាប់ផងបង្ហាញពីអំណាចបរទេសឬក៏បង្ហាញអំពីអសមត្ថភាពរបស់លោកហ៊ុនសែនអឺរឿងនេះគឺ ពិបាកទទួលយកហ្នឹងហើយខ្ញុំចង់បញ្ជាក់ដូចនេះថាអឺវាជារឿងអាម៉ាស់មួយហើយពេលដែលប្រជាពលរដ្ឋយើងអឺគឺតវ៉ាចំពោះរឿងអយុធធម៌នៅក្នុងប្រទេសអាហ្នឹងវាបង្ហាញថាមានរកងំហ្នឹងគឺអសមត្ថភាពមួយហើយហើយយើងខ្មាស់ទីមួយហើយ ពេលដែលប្រជាជនយើងរត់ទៅពឹងបរទេសណាឲ្យមកជួយអាហ្នឹងរត់តែខ្មាស់គេជាង ខ្មែរយើងភាសាសាមញ្ញគេថាដូចតើថាស្រាតខោខ្លួនឯងឲ្យគេមើលណាហ្នឹងហើយណាគឺដូចយើងកូនហើយនឹងទំនាស់នៅក្នុងគ្រួសារស្រាប់តែឪពុកម្ដាយខ្លួនឯងមិនអាចដោះស្រាយបានយើងទៅពឹងអ្នកចិត្តខាងឲ្យមកជួយរកដំណោះស្រាយ រឿងនេះដូចជាមិនមានអ្វីអឺគួរឲ្យពិបាកយល់ទេភាសាការទូតគេនិយាយថាហ៊ុនសែនឬភាសាបញ្ញវន្តគេថាហ៊ុនសែនជាមនុស្សដែលខ្វះមនសិការជាមនុស្សដែលខ្វះឧត្តមគតិជាតិដែលជាហេតុធ្វើឲ្យហ៊ុនសែនមានបេះដូងមានអឺការជឿចាប់អីចំពោះជាបរដ្ឋរបស់ខ្លួនដែលរងទុក្ខ ណាហើយឬស្រែកទាមទាររកយុត្តិធម៌ឲ្យខ្លួនក្នុងនាម ជាអ្នកដឹកនាំជួយប៉ុន្តែពាក្យសាប្រៃវិញយើងហៅថាហ៊ុនសែនគឺជាគេហៅថាជាឆ្កែជាមនុស្សអាត្មានិយមណាជាជនដែលអឺមានឆ្កែការពារកូនណាឆ្កែបានទេលោកសង្ឃឿនឆ្កែការពារកូនបាទហ្នឹងហើយយើងអាចថាវាធ្ងន់ភាសាខ្មែរយើងថាជា ជាជនដែលគ្មានឈាមជ័រអីជាខ្មែរណាជាដូចថាជាសត្វដេរិឆានធម្មតាសត្វដេរិឆានក៏វាចេះស្រឡាញ់ការពីកូននេះដែរប៉ុន្តែមនុស្សហ៊ុនសែននេះគឺអត់ទេទឹកចាត់ទុកអ្នកផ្សេងជាកូននឹងតោះតែកូននឹងកើតចេញពីប្រពន្ធខ្លួនឯងឬក៏មានផលប្រយោជន៍របស់ខ្លួននឹងតាមថាជាកូនចៅជាក្រុមខ្លួនចឹងទៅប្រជាជនផ្សេងផ្សេងទៀតដែល រងទុកវេទនាហើយមិនមែនជាសាច់ឈាមរបស់ខ្លួនគឺខ្លួនអត់យកចិត្តទុកដាក់ទេមនុស្សប្រភេទនេះយើងអឺហៅថាមនុស្សដែលអន់ជាងសត្វឯកឆាទៅទៀតក៏យើងអាចថាបានដែរជាមនុស្សព្រៃជាមនុស្សដែលគ្មានសតិជាមនុស្សហ្នឹងហើយអញ្ចឹងអានោះភាសាសាមញ្ញដែលយើងអាចនិយាយយល់ហើយបើយើងនិយាយទៅរឿងដំណោះស្រាយនេះដូចជាមិនមានអីពិបាកទេអ្នកដែលតវ៉ាទាំងអស់មានចំនួន300អ្នកជាង ហើយបើយើងនិយាយអំពីក្រុមហ៊ុន Naga ចំណូលប្រាក់ចំណូលក្នុងមួយឆ្នាំណាឆ្នាំ2020 21សុទ្ធតែ1000លានដុល្លារទៅ2000 3000លានដុល្លារដូច្នេះបើយើងគិតអំពីខ្ទង់ចំណេញនោះគឺវាច្រើនច្រើនមែនតើប្រទេសខ្មែរមួយហ្នឹងហើយហើយដូច្នេះបើយើងគិតទៅបើសិនជាទូទាត់ប្រាក់បំណាច់របស់គាត់បានសមរម្យដូចជាមិនមានបញ្ហាអ្វីដល់ប្រពន្ធនោះទេ លោកសុខិនសុំកាត់តិចនេះបាននេះសុំកាត់តិចបាននេះអឺណាប្រាក់ចំណូលពីលបែងយើងនិយាយចឹងណាពីខាងផ្នែកលបែងណា1000រៀលដុល្លារក្នុងមួយឆ្នាំបាទច្រើនមែនហើយហើយនេះហ្នឹងគឺបានមកពីវាហៅថាមកពីសំណុំនេះហ្នឹងមកមកពីបរទេសគេអ្នកគេអ្នកស្ថិតិហ្នឹងបបរទេសគេអ្នកស្វែងយល់ឬក៏ខាងខាងពួកសង្គ្រោះផ្នែកយើង អានឹងគេស្ថិតិខ្សែគេចុះផ្សាយតាហ្នឹងឯងពីអំពីចំណូលរបស់ Naga ហ្នឹងឯងហើយក្រុមហ៊ុនគាត់ហ្នឹងគឺគេបញ្ជាក់ខ្លួនទៅយើងដែរហ្នឹងឯងគេក៏បញ្ជាក់ខ្លួនបានចំណេញប្រមាណដែរហ្នឹងឯងខ្លាចស្ថិតិហ្នឹងខ្លាចស្ថិតិខ្លែងខ្លាយខ្លាចគេលោកគេយកយកមួយខ្មៅទោះបីទោះបីខ្លែងខ្លាយក៏យើងចាត់ទុកថាឧទាហរណ៍ថាពីធម្មតានៅស្រុកខ្មែរ មិនដែលមានអ្វីប៉ុន្តែឧទាហរណ៍ថាបើថាគេចំណេញ1000លានដុល្លារគេប្រាប់យើង1000លានដុល្លារអញ្ចឹងអាការចំណេញប៉ុណ្ណឹងវាអាច2000លានដុល្លារអញ្ចឹងយើងវាយអញ្ចឹងទៅពីព្រោះស្រុកខ្មែរគេមិនដែលបង្ហាញទូលេខប៉ុន្តែប៉ុន្តែទោះបីប៉ុណ្ណឹងក៏ដោយក៏វាជាតួលេខមួយដ៏ធំធេងណាលុយយើងគិតមើលសូម្បីតែ10000ដុល្លារក៏ច្រើនលានដុល្លារក៏ច្រើនចុះតម្រាំ100លានដុល្លារហើយ100ពាន់លានដុល្លារបានស្មើនឹង1000លានដុល្លារបងគិតទៅបន្តិចទេលុយ យើងជាថាវាក្រោយយ៉ាងមិនមែនប៉ុន្តែហេតុអីបានជាហ៊ុនសែនមិនអាចដោះស្រាយបានមិនមែនទៅយកលុយរាប់យកមកអីដែរហើយទោះបីទទួលដោះស្រាយនៅអរិយចំណុចទាំងអស់ហ្នឹងក៏វាអត់ខាតក្រុមហ៊ុនដែរប៉ុន្តែសួរថាហេតុអីបានហ៊ុនសែនអត់ដោះស្រាយដោយសារហ៊ុនសែនគ្រួសារហ៊ុនសែនកូនចៅហ៊ុនសែនគឺជាអ្នកបានផលប្រយោជន៍ពីក្រុមហ៊ុន Naga ហ្នឹងដូចយើងឃើញឯកាលពីមុនហ្នឹងគេធ្វើយើងមានអា WikiLeaks ដែលវាអឺស្រាវជ្រាវទៅ ឃើញបែកណាតំណាក់តំណងចុះឥឡូវនេះទៀតណាចាហ្នឹងគេឲ្យឲ្យគេផ្ញើសារទៅប្រាប់ខ្ញុំជឿថា Dagaver ចិញ្ចឹមគណៈបកប្រជាជនចិញ្ចឹមមន្ត្រីគណៈបកប្រជាជនហើយជាពិសេសគឺចិញ្ចឹមកូនចៅគ្រួសារតកូលហ៊ុនហើយនឹងហ៊ុនសែននឹងតែម្ដងដែលនេះហើយជាបញ្ហាមួយធ្វើឲ្យរបបហ៊ុនសែនអឺទាំងព្រម ទាំងទាហានទាំងប៉ូលីសទាំងតុលាការទាំងមន្ត្រីគ្រប់សាមញ្ញចេញមកការពារផលប្រយោជន៍របស់ក្រុមហ៊ុន ដែលវាផ្ទុយទៅនឹងទួលនីតិរបស់រដ្ឋាភិបាលផ្ទុយទៅនឹងទួលនីតិរបស់អាជ្ញាធរដែនដីដែល មានកាតព្វកិច្ចមួយ គឺ ការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួននឹងជាចម្បងទី1ទី2គឺសម្របសម្រួលអឺរវាងភាគីបរិបកនឹង ជាអ្នកឲ្យមកអង្គុយចរចាគ្នាធ្វើជាអាញាកដាលដើម្បីស្វែងរកដំណោះស្រាយមួយដែលអាចទទួលយកបានយុត្តិធម៌ទាំងសងខាងប៉ុន្តែបើយើងមើលសកម្មភាពរាល់ថ្ងៃគឺថាខាងរដ្ឋាភិបាលទាំងស្រុងគ្រប់ស្ថាប័នទាំងអស់គ្រប់ជាន់ថ្នាក់គឺឈរជាមួយនឹងខាងក្រុមហ៊ុនដែលជាក្រុមហ៊ុនលំបែងទៅទៀតហើយយើងសួរថាតើហេតុអ្វីបានជា ក្រុមហ៊ុនឯកជននឹងមានអំណាចធ្វើឲ្យក្រុមហ៊ុនទាំងអស់នេះធ្វើឲ្យស្ថាប័នរដ្ឋទាំងអស់នេះមិនបំពេញតួនាទីរបស់ខ្លួន មកបម្រើប្រជាពលរដ្ឋការពារផលប្រយោជន៍ពលរដ្ឋឬក៏ឈរជាអាជ្ញាកណ្ដាលដើម្បីសម្របសម្រួលទាំងអស់នោះបែរជាទៅឈរអ្នកគ្រប់គ្រងក្រុមហ៊ុនដាច់មុខតែតែម្ដងទៅវិញអាហ្នឹងយើងអាចយល់ហើយបើសិនជាក្រុមហ៊ុននឹងមិនផ្ដល់ផលប្រយោជន៍ឬក៏ក្រុមហ៊ុននឹងមិនផ្ដល់ផល ប្រយោជន៍ឲ្យបកប្រជាជនមន្ត្រីបកប្រជាជននិយាយភាសាគឺតកូលហ៊ុនសែនគឺមន្ត្រីគ្រប់សាបានទាំងអស់មិនអាចទៅធ្វើការបំរើការពីក្រុមហ៊ុននឹងទេណាអានេះជាការពិតដូច្នេះបងប្អូនអាចវិនិច្ឆ័យបានច្បាស់ណាស់ថាហ៊ុនសែនជាមនុស្សប្រភេទណាជាមនុស្សមានសមត្ថភាពយ៉ាងម៉េចហើយនិយាយទៅមិនមែនតែលោកស្រីទីតាទេដែលជឿចាប់ខ្ញុំជឿថាបងប្អូនយើងជាផ្សារច្រើនទៀតជឿចាប់ណាស់សូម្បីតែខ្ញុំខ្ញុំពេលដែលខ្ញុំឃើញខ្ញុំពិបាកមើលណាស់ ណាហើយគេចោទរហូតទៅដល់បងប្អូនស្ត្រីដែលធ្វើបាតកម្មនៅគូគាត់មានផ្ទៃពោះសុទ្ធតែថាបាតកម្មនឹងជាបាតកម្មនយោបាយយកមនុស្សមានផ្ទៃពោះមកធ្វើបាតកម្មវាជារឿងអត្រឹមត្រូវពីព្រោះបងប្អូនទាំងអស់ហ្នឹងជាស្ត្រីហើយគាត់ធ្វើការនៅបុគ្គលិកនាការហើយពួកគាត់អ្នកខ្លះមានប្តីហើយបើគាត់មានប្តីមកគាត់មានកូនបើមិនឲ្យគាត់មានកូនហើយបើឲ្យគាត់មានកូនហើយបើ ពេលដែលគាត់មានផ្ទៃពោះតើគាត់ត្រូវបន្តវ៉ាតើឲ្យគាត់យ៉ាងម៉េចដោះក្បាលពោះនឹងចេញឬមួយយ៉ាងម៉េចតើស្ត្រីទាំងអស់ដែលមកតវ៉ាពេលដែលខ្លួននៅផ្ទៃពោះសុទ្ធតែជារឿងនយោបាយឬមួយយ៉ាងម៉េចតើតើអ្នកអត់មានផ្ទៃពោះមកតវ៉ាបានអត់មិនមែនជារឿងនយោបាយទេហើយចុះអ្នកផ្សេងទៀតរាប់រយអ្នកដែលមកតវ៉ាអត់ផ្ទៃពោះហេតុអីបានជាចោលទៅជារឿងនយោបាយណាយើងសួរអញ្ចឹងឲ្យដូច្នេះវាមិនមែនស្ថិតទៅលើ មានផ្ទៃពោះឬគ្មានផ្ទៃពោះ អ្នកនេះឬអ្នកនោះក៏តវ៉ាដែរវាសំខាន់ទៅលើចេតនារបស់អរិយអ្នកដឹកនាំនឹងថាតើអ្នកដឹកនាំនឹងយកទួនាទីយកមកបំពេញដែរឬទេ យកច្បាប់យក មកដោះស្រាយជាមូលដ្ឋានដែរទេតើអ្នកដឹកនាំនឹងស្មោះត្រង់ជាមួយពលរដ្ឋឬអត់អាហ្នឹងឯងដែលជាកត្តា សំខាន់ពីព្រោះគ្មានក្រុមហ៊ុនណា នៅលើច្បាប់បានទេគ្មានអាជ្ញាធរដែនដីស្ថាប័នក្រសួងណាមួយត្រូវតែទៅឈរ គ្រប់គ្រងក្រុមហ៊ុនឯកជនទេអ្នកទាំងអស់គឺមានទួលនីតិតែមួយគឺដោះស្រាយបញ្ហាជូនប្រជាជនមិនថាប្រជាជនខ្លួនខុសមិនថាប្រជាជនត្រូវ យើងគ្មានសិទ្ធិទៅដាក់ទណ្ឌកម្មទេ នៅក្នុងហេតុផលដែលប្រជាពលរដ្ឋចេញទៀមទា ស្វែងរកដំណោះស្រាយតាក់ទងទៅលើបញ្ហាការងារដែលមានចែងនៅក្នុងច្បាប់អាហ្នឹងបើយើងនិយាយអំពីទួលនីតិរបស់អរិញ្ញាធរអឺរដ្ឋាភិបាលណាទាំងគ្រប់សាបានគ្រប់ក្រសួងនិងអឺ គ្រប់លំដាប់ថ្នាក់អាហ្នឹងបើយើងពិនិត្យទៅគឺវាអញ្ចឹងគាត់ថាអ្វីដែលចម្លែកទៅទៀតហ្នឹងគឺថាមានទាំងប៉ូលីសមានទាំងទាហានហើយសិតតែក្រៅពីហ្នឹងមានទាំងពួកប៉ូលីសស៊ីវិលទៅទៀតយើងសួរថាតើស្ថាប័នណាដែលពជាអញ្ចឹងបានមានតែតកតងរឿងបុគ្គលហើយជារៀបចំជាសេណារីយ៉ូដើម្បីបង្ក្រាបបំភ្លៃបំភ្លើកមួលបង្កាច់ហើយនឹងការធ្វើបាបណាដើម្បីការពារផលប្រយោជន៍ខ្លួនទេដែល យកស្ថាប័ននិងមនុស្សដែលក្រៅប្រព័ន្ធឬក៏សន្តិសុខរបស់រដ្ឋយកមកវាយដំគម្រាមកំហែងចាប់ចងតាមដានស៊ើបអង្កេតបែបជាកងឆ្លបពួកកុម្មុយនីសឬខ្មែរក្រហមបែបនេះគឺដូច្នេះរឿងហ្នឹងគឺបងប្អូនអាចយល់បានបាទខ្ញុំអឺហើយចុងក្រោយខ្ញុំក៏បញ្ជាក់ដែរថាអឺខ្ញុំសូមសរសើរលោកស្រីជីតាលោកស្រីសុភីក្តីដែលអឺឃើញថាយកចិត្តទុកដាក់មែនតើហ្នឹងហើយ ហើយសកម្មនៅក្នុងអឺទូទួលមនសិការដែលផ្សាយរហូតពីរឿងសុខទុក្ខបងប្អូនហ្នឹងហើយបាទអរគុណច្រើនលោកសុខឿនដោយសារតែយើងនិយាយថាយើងជឿចាប់យើងឃើញនៅអ្វីដែលបងប្អូនខ្មែរយើងកំពុងទទួលនឹងគាត់នឹងវាទទួលដោយផ្ទាល់ហើយយើងគ្រាន់តែតែត្រឹមមើលមើលមើលឃើញនៅការឈឺចាប់របស់ពួកគាត់យើងឈឺចាប់ប៉ុណ្ណឹងរួចទៅហើយចោះទម្រង់គាត់ជាអ្នកដែលទទួលដោយផ្ទាល់តើគាត់ឈឺចាប់ប៉ុណ្ណាគាត់ត្រូវអង្គុយនៅកណ្ដាលថ្ងៃត្រង់ ទទួលនៅកម្ដៅកម្ដៅខែត្រង់ណាគាត់ដឹងឆាប់តើគាត់ពេលនោះគាត់គាត់ក្ដៅទៅប៉ុណ្ណាគាត់ក្ដៅប៉ុណ្ណាគាត់រងទុកប៉ុណ្ណាសប្ដថ្ងៃនេះណាបងប្អូនប្រជាពលរដ្ឋខ្មែរយើងណាប្រៀបដូចជាគេហៅថា មានរដ្ឋាភិបាលអស់គុណសន្តិភាពរស់នៅក្នុងដំបូលអស់គុណសន្តិភាព តែនៅពេលមានបញ្ហា ពេលពេលដែលពលរដ្ឋយំគ្មានអ្នកជួយ ស្រែកមានរដ្ឋាភិបាលមកគេដែរក៏ប៉ុន្តែ នៅ ពេលដែលត្រូវគេធ្វើបាបពេលដែលត្រូវក្រុមហ៊ុនធ្វើបាបបែរជារដ្ឋាភិបាលអត់យកចិត្តទុកដាក់ឥឡូវសាកមើលមិនថាយួនមិនថាសៀមមិនថាជាតិសាសនាដែលទៅធ្វើការនៅស្រុកគេ ពេលដែលមានបញ្ហាគឺរដ្ឋាភិបាលគេចេញ មកការពារតែម្ដងមិនមែនឲ្យក្រុមហ៊ុនធ្វើព្យុះធ្វើប្រធាន ក្រុមក្រុមហ៊ុនធ្វើព្យុះធ្វើភ្លើងបានតាមពើចិត្តទេ ក្រុមហ៊ុនត្រូវធម្មតាយើងជាកម្មករមែនប៉ុន្តែក្រុមហ៊ុនអ្នកឯងជាតកែអ្នកឯងមានលុយមែនតែអ្នកឯងត្រូវគ្រប់សិទ្ធិនៃការងាររបស់គេត្រូវគេរំលោភសិទ្ធិការងារគេបំពេញប៉ុណ្ណឹងហើយណាបែរជារដ្ឋាភិបាលអត់យកចិត្តទុកដាក់ហើយចោទទៅជារឿងនយោបាយចាប់ដាក់គុកទៀតខ្ញុំឃើញសំណេរដែលប្អូនស្រីឈឹមស្រីធោគាត់កាន់ណានៅពេលដែលគេចាប់គាត់យកទៅដាក់គុកហើយគេកាន់គាត់ឲ្យថតតើគាត់មានទោសអី ដល់ទៅពេលខ្ញុំមើលខ្ញុំមើលអាគេដាក់ណាអាទោសគាត់ណាទោសដោយសារតែការពៀសិទ្ធកម្មករការពៀសិទ្ធណាក៏ឲ្យឲ្យក្រុមហ៊ុនគ្រប់សិទ្ធកម្មករសិទ្ធការងារហើយចុះអាពួកបលីដែលវាចាប់គាត់ទៅថតសរសេរសំណេនឲ្យគាត់ថតមានខ្មាស់គាត់ហ៎ខ្មាស់ស្ត្រីលតុយល្អិតម្នាក់ដែលគាត់ចេញមកតវ៉ាជាមួយបរោះ4 5នាក់ដែលស្លៀកពាក់ស៊ីវិលព្រុតគ្នាទៅចាប់គាត់ញាត់ក្នុងឡាននោះ ចង់ដឹងថាពួកអាវងឆ្កែចចកទាំងប៉ុន្មានប៉ុន្មានក្បាលដែលទៅចាប់គាត់រឿងតូចល្អិតមួយហ្នឹងស្ត្រីតូចល្អិតមួយហ្នឹងទៅញាត់ឡានហ្នឹងមានខ្មាស់គាត់ទេពួកអាឆ្កែចចកទាំងប៉ុន្មានក្បាលហ្នឹងសំទោសលោកសុខឿនខ្ញុំមិនសមប្រែភាសានឹងនៅចំពោះមុខលោកទេប៉ុន្តែខ្ញុំឈឺចាប់ហ្នឹងព្រោះគ្នាទៅចាប់គាត់ញាត់ឡានណាចរិតពួកកុំរីវាតែប៉ុណ្្នឹងឯង40ឆ្នាំហើយដែលយើងស្គាល់មិនមែនតែប៉ុតកម្មនឹងលើតាំងពីភ្លឺវិញស្រេងហ្នឹង ណាហើយរឿងរ៉ាវជាហោហែតប៉ែលោដែលយើងមើលឃើញយើងតាមដានយើងឃើញគ្រប់ទាំងអស់តែទាំងអស់នេះបើសិនជាយើងបន្ទោសរដ្ឋាភិបាលទាំងស្រុងក៏អត់កើតដែរដោយសារដោយសារខ្មែរយើងអត់សាមគ្គី គ្នាដោយសារខ្មែរយើងអត់រួមគ្នាពលករពលករនីទាំងអស់ហ្នឹងអត់រួមគ្នាហើយដល់អត់រួមគ្នាគឺរងគ្រោះទាំងអស់គ្នាគឺយើងនឹងឯងចា៎ យើងយើងយើងអាចនិយាយអញ្ចឹងក៏បាន ដែរដោយសារតែគេគេ ធ្វើគេសម្លុតគេ បំភ័យគេបំបាក់ខ្មែរគេធ្វើឲ្យខ្មែរអត់ខ្មែរឃ្លានខ្មែរខ្លាចចាយើងស្គាល់តែយើងដឹងយើងដឹងយុទ្ធសាស្ត្រគេខ្មែរហ្នឹងហើយម៉ៃស្ពេកយើងស្គាល់ពីយុទ្ធសាស្ត្រគេបំបីបានដើម្បីគ្រប់គ្រង គេឲ្យយើងអត់ឃ្លានគេឲ្យយើងសក់បែបយ៉ាងអស់តែសំខាន់យើងដឹងតែគេបំបីបើយើងយើងកុំបែកទៅឥឡូវឧទាហរណ៍ឥឡូវអ្នកនយោបាយនេះអ្នកដឹងថាយួនវាគ្រប់គ្រងខ្មែរហើយ ចោះរឿងអីដែលអ្នកនយោបាយខោខោខ្លះទៅបំបែកបាក់ទៅបង្កើតបាក់មួយបាក់ពីរបាក់បីដើម្បីអ្វីអ្នកនយោបាយស៊ីឈ្មោះព្រោះអញ្ចឹងបានថាហ្នឹងណាយួនលេបទឹកដីខ្មែរមិនមែនយួនខ្លាំងទេមកពីខ្មែរសុំទោសបើសិនជាខ្ញុំនិយាយខុសមកពីខ្មែរយើងនឹងដែរណាមកពីខ្មែរយើងនឹងដែរដោយសារខ្មែរយើងនឹងវាបែកបាក់គ្នាដោយសារតែអ្នកនយោបាយយកនយោបាយធ្វើជាអាជីពដោយសារតែអ្នកនយោបាយលក់ខួរក្បាលដោយសារតែខ្មែរហ្នឹងអាអាត្មានិយមភាកច្រើន ចាអីកូនម៉ែចាំពេលណារៀបចំឲ្យស្រួលម៉ែហៅពួកអាអ្នកនយោបាយលក់ក្បាលទាំងម៉ានម៉ែយកមកម៉ែឲ្យអង្គុយម្ដុំឲ្យដាំបាយឆ្នាំលុបឯងចាំចាំអ្នកគោះក្បាលអ្នកមកវិញវិញឲ្យស្ដាប់ឲ្យដូចហ្នឹងហើយអត់បញ្ហាឥឡូវយើងគិតមើលណាឥឡូវឥឡូវឥឡូវគ្រាន់គាត់ក្លាហានគ្រាន់ណាកម្មការកម្មករណាណាកាវលហ្នឹងណាគាត់គាត់ស្រោះគ្នាដូចរួមជាមួយសហជីព ពីមកសហជីពអត់ហ៊ានចេញមុខមកមកជួយទេអត់ទេតែឥឡូវគាត់ក្លាហានយើងក៏លើកទឹកចិត្តគាត់ដែរគាត់ក្លាហានគាត់ចេញមុខហ្នឹងហើយចាហ្នឹងហើយហ្នឹងហើយគាត់គឺយើងគឺគឺយើង លើកទឹកចិត្តគាត់ប៉ុន្តែសូមឲ្យរួមគ្នាមិនបាច់ចម្លើយថាកម្មករណាកាវលកម្មករកាត់ដេរកម្មករគឺទៅឲ្យតែគ្នាខ្មែរអឹមស្អីគេអ្នកលក់ដូរគេហៅគេអឹមអឺ ហ្នឹងហើយជារួមគឺខ្មែរយើងទាំងអស់អាជីវករហ្នឹងអាជីវករមន្ត្រីរាជការបរិធានរួមគ្នាទាំងអស់គ្នាទៅសាមគ្គីគ្នាទៅធ្វើបាតកម្មអង្គក្រៅពេកទៅនេះអាយុតិធនណាឥឡូវបើចឹងបានន័យថាមើលទៅហ៊ុនសែនគាត់មិនអាចរកដំណោះស្រាយជូនជូនកម្មករបានទេឥឡូវទន្ទឹមនឹងនេះយើងឃើញព្រឹត្តិការណ៍កើតឡើងណាគឺហ៊ុនសែនកំពុងតែព្យាយាមបង្កើតលើព្រឹត្តិការណ៍ជាបន្តបន្ទាប់ហើយនៅម្សិលមិញថ្ងៃនេះខ្ញុំក៏បានឥឡូវយើងនិយាយតាក់ទងរឿងកម្មករនៅ Nagawal គឺថា តាមរយៈនៃការបកស្រាយរបស់លោកសុខឿនយើងគិតថាហ៊ុនសែនគាត់អសមត្ថភាពគាត់មិនអាចណាគឺមិនអាចស្វែងរកដំណោះស្រាយជូនពួកគាត់បានទេ បើសិនជាហ៊ុនសែនអាចរកដំណោះស្រាយជូនបងប្អូនកម្មករណាកាវើបានមិនមែនបងប្អូនគាត់យកញ៉ាត់ទៅដាក់តាមស្ថានទូតនានាទេមិនចឹងលោកសឿនសុំទោសឲ្យពេកខ្ញុំខ្ញុំភ្លេចឡើយខ្ញុំសុំត្រឡប់ក្រោយបន្តិចហ្នឹងណាមានបងប្អូនខ្មែរនៅក្នុងស្រុកខ្មែរហ្នឹងភាកច្រើនគាត់ថា អូយខ្ញុំរងចាំតែថ្ងៃមួយលោកប្រធានសន្និសីទចូលចូលទៅទេមួយមួយ គឺតរងចាំហើយអូយបើថាឲ្យធ្វើបដកម្មទៅតែទៅធ្វើយ៉ាងម៉េចអឺទៅធ្វើយ៉ាងម៉េចតែឥឡូវគឺជាឱកាសឲ្យពួកយើងបាននិយាយជារឿយរឿយជំរាបបងប្អូនស្រុកខ្មែរគឺជាឱកាសអ្នកណាក៏ដោយស្ត្រីក្លាហានក៏ដោយស្ត្រីថ្ងៃសុខក៏ដោយឥឡូវគេដោះលែងគាត់អស់ហើយណាតាំងពីដំបូងឡើយម្លេះគឺគាត់ទៅធ្វើបដកម្មដើម្បីទាមទារឲ្យគេដោះលែងក្រុមគ្រួសារគាត់ សួរថាតើមានខ្មែរណាដែលដែលទៅជួយធ្វើជួយធ្វើបាតកម្មសូម្បីអ្នកខ្លះក្រុមគ្រួសារខ្លួនឯងផ្ទាល់ផ្ទាល់នេះអត់ទៅធ្វើទៅធ្វើបាតកម្មផងគេចាប់ក្រុមគ្រួសារមក20 30នាក់យកទៅជាប់អ្នកទៅធ្វើបាតកម្មបាន4នាក់5នាក់មកដែរដែរទៅសួរថាតើយើងមានសាមគ្គីគ្នាអត់ផងហ្នឹងណាអ្នកដែលគេចាប់បន្ទីដាក់ដាក់បន្ទីកំខាំងសពមានបងប្អូននៅក្រៅប្រទេសមានចរោនមួយមានជាទួតមួយមានគ្មានមានក្មួយមានកូនមានចៅទាំងអស់ប្រមូលគ្នាទៅម្នាក់អង្គក៏មានក្រុមគ្រួសារអង្គតិច10នាក់ដែរប្រពន្ធអញកូនអញចៅអញ ក្មួយអញទៅទៅណាអត់ទេហើយអត់ទេហើយឥឡូវហ្នឹងហើយភ្លើងមិនតន់ឆេះផ្ទះគាត់គាត់នៅតោងចម្រឹងទ្វាអឺតមួយអូអញ្ចឹងបានថាហ្នឹងអារឿងដែលយើងមិនសាមគ្គីគ្នារឿងគឺកើតមកជាបន្តបន្ទាប់បើម្នាក់នេះម្នាក់នោះម្នាក់នោះបើយើងមិនសាមគ្គីគ្នាទេឥឡូវគឺជាឱកាសមួយដ៏ល្អដែលអ្នកខ្លះនិយាយអូយរងចាំតើឱកាសហើយតាំងចាំឱកាសដឹងពេលណាងើបឯងឥឡូវគឺជាឱកាសដែលគេងើបធ្វើបាតកម្មហើយជွំបាតកោចូលរួមទៅគឺជាកម្លាំងដែលយើងរួមគ្នាបង្ហាញបរទេសឲ្យឃើញ ថាយើងសាមគ្គីគ្នាយើងទៀមទាដើម្បីខ្មែរមិនចាំបាច់ថាពលករណាកាវលទេយើងទៀមទាអ្វីបានណាកាពលករណាកាវលតែយើងទៀមទារឿងបានសម្រេចហើយក្រោយក្រោយទៀតគឺគ្មានអាណាហ៊ានធ្វើទេគឺយើងរួមសាមគ្គីគ្នាទៀតអាកន្លែងការរួបរวมហ្នឹងឯងដែលអាយួនវាខ្លាចយើងគឺអាហ៊ុនសែនដែលវាខ្លាចយើងតែខ្មែរយើងខ្មែរយើងនៅតែចាញ់បោកគេចឹងឯង គេគម្រាមគេកំហែងខ្ញុំយល់តែគេគម្រាមគេកំហែងចឹងបើយើងអត់ធ្វើអីគេណាគេគម្រាមដដែលយើងមិនចេញមកក៏នឹងឯវាយក្បាលដដែលយូរអញ្ឆាតមុនក្រោយតើចឹងយើងកុំបន្ទោសគេមកពីយើងនឹងដែរចាការពុតចឹងត្រឹមត្រូវសូហ្វីឥឡូវនេះណាចាំមកថាឥឡូវនោះកម្មករនៅ Nagavel គាត់កំពុងរង គ្រោះដោយសារតែការរំលោភនៅសិទ្ធិការងាររបស់ក្រុមហ៊ុន Nagavel ណាបន្តិចទៀតណារោងចក្រដតីដតីណាអា អាអាប្រធានអាអាប្រធានក្រុមហ៊ុនរោងចក្រដតេដតេទៀតវាឃើញអាណាកាវើជោគជ័យវាធ្វើដាក់កម្មករដតេទៀតឲ្យតែយកលុយទៅញាត់មាត់ហ៊ុនសែនដល់ក្លោតទៅហ៊ុនសែនបាត់មាត់ហើយពួកសំខាន់ហ៊ុនសែនលុយដល់ក្លោតត្រង់ជើងភ្លឹងអត់បញ្ហាពួកហ៊ុនសែនត្រូវការលុយដើម្បីការពារអំណាចពួកហ៊ុនសែនរាល់ថ្ងៃដឹកនាំរាល់ថ្ងៃបាននឹងដោយសារអីមិនមែនដោយសារពលរដ្ឋខ្មែររបស់ឆ្នាំគ្រប់ត្រោដោយសារតែពលរដ្ឋខ្មែរពេញចិត្តនោះទេ ការដោះស្រាយការដោះស្រាយរបស់ហ៊ុនសែនដោយសារតែការផ្លាំអំណាចអញ្ចឹងសំខាន់ខ្ញុំសុំត្រូវការលុយឥឡូវខ្ញុំសុំសួរសំណួរផ្សេងវិញនេះឆ្ងាយបន្តិចពីរឿងពលករកម្មករហ្នឹងកុតកកុតកម្មហ្នឹងហ្នឹងសួរលោកស្គឿនថាតើលោកហ៊ុនសែនណារហូតមកដល់សពេលហ្នឹងណាគឺគាត់គាត់អួតគេអួតពិភពលោកណាគាត់អួតពិភពលោកថាហើយអាការអំនួតរបស់គាត់ហ្នឹងហ្នឹងឯង អួតពិភពលោកតាំងខ្លួនឯងជាអ្នកអស្ចារ្យហើយគាត់ទៅតំណែងតំណងជាមួយភូមិគាត់ធ្វើចរិតណាគាត់ធ្វើចរិតដោយគាត់ទាំងក្នុងស្រុកខ្មែរអញ្ចឹងគាត់អួតពិភពលោកគាត់តាំងខ្លួនជាគាត់ជាប្រធានអាស៊ីអាស៊ានណាណាអាស៊ីអាស៊ានចាណាហើយគាត់ធ្វើចរិតគាត់ដូចជាគាត់នឹងមេដឹកនាំនឹងប្រទេសខ្មែរអញ្ចឹងចរិតអញ្ចឹងគាត់ចង់ទៅគាត់មិនបាច់ចាំសួរណែនាំណាគឺអញទៅអញទៅហើយណាដូចក្បាលអាទិភ្លើងថាទៅហើយទៅហើយអត់មានខ្វល់ទេហ្នឹងហើយ តែសួរថាតើចរិតគាត់ដែលគាត់ធ្វើចរិតដូចនៅស្រុកខ្មែរអ្វីអ្វីអាកាត់ខ្លួនគាត់ហ្នឹងតើគាត់អាចរិតហ្នឹងអាចរិតតែមានតែអញហ្នឹងអញជាអ្នកសម្រេចហ្នឹងតើគាត់អាចណាចរិតគាត់ហ្នឹងតើអាចគាត់ជាដូចអាចជាបំបែកអាស៊ីហ្នឹងដូចថាអាស៊ីវាមាន9ប្រទេសមែនទេ9ប្រទេសឬ1ប្រទេសអាស៊ានណាតែចរិតរបស់គាត់នឹងអាចបំបីបំបាក់អាស៊ីជាចម្រៀកចម្រៀកបានដែរទេដូចនៅស្រុកខ្មែរអញ្ចឹងកុំទោសនិយាយចឹងទៅ សូមជួយលោកស្គឿនហ្នឹងហើយបើយើងនិយាយបំបែកអាស៊ានមិនអាចបំបែកបានទេប៉ុន្តែអាស៊ាននឹងមានភាពថ្នាំងថ្នាក់នៅក្នុងអឺសាមគ្គីភាពរបស់ខ្លួនពីព្រោះអាស៊ានបើសិនជាយើងចង់ដកប្រទេសណាមួយឬក៏ឲ្យបង្កើតឲ្យមានការបែកបាក់អីដូចជានៅអឺ អីដូចជារឿងបញ្ហាក្នុងប្រទេសយើងគឺវាអត់មានទេពីព្រោះអាស៊ានប្រកាន់នូវគោលការណ៍ក្នុងសង្សេសតាក់ទងរឿងអស់ហ្នឹងដូច្នេះបើថាអាស៊ានបែកបាក់គឺបើយើងនិយាយគោលការណ៍រួមណាស់ស្ដីទៅលើអធមមនុស្សទីរបស់អាស៊ានគឺអត់មានទេតែបើថ្នាក់ដឹកនាំអាស៊ានហ្នឹងអឺលែងអឺបែងចែកជាប្លុកនោះมันអាចធ្វើការជាមួយគ្នាបានគឺប្រហែលជាមានណាប្រហែលជាមាន ប៉ុន្តែអាហ្នឹងបើយើងនិយាយទៅគឺថាអាស៊ានតាំងពីដើមមកគឺមានប្រឡប់តាំងពីដើមមកគឺប្រឡប់ពួកសេរីយើងអាចនិយាយថាមានឥណ្ឌូនេស៊ីមានសិង្ហបុរីមានម៉ាឡេមានប្រុយណេណាសូម្បីតែប្រុយណេជាប្រទេសរាជានិយមក្រោយក៏ប៉ុន្តែបើយើងគិតទៅប្រុយណេតែបង្ហាញនៅគុណធម៌សេចក្តីថ្លៃថ្នូរនៅក្នុងការចូលរួមនយោបាយផ្សេងៗ នៅក្នុងគូការរបស់អាស៊ានហើយជាភាសាជាមួយនៅអន្តរជាតិហើយក៏ដូចគ្នាជាមួយនឹងហ្វីលីពីនដែរថាពួកប្លុកកុំមុនីពួកប្រជាការគឺមានយួនណាមានឡាវមានខ្មែរនិងមានថៃក៏ប៉ុន្តែបើយើងនិយាយអំពីសុចរិតភាពនិងការគោរពលើឆាកអន្តរជាតិថៃហាក់បីដូចជាដល់ជាងយើងណាมันអាចថានៅក្នុងប្លុកយើងឬក៏ប្លុកពួកអឺប្លុកពួកប្រជាការឬក៏មិនអាចថានៅក្នុង ប្លុកដែលពួកដែលគេចាត់ទុកថាដែលមានសេរីភាពច្រើនដូចជាម៉ាឡេសិង្ហបុរីឬក៏ឥណ្ឌូនេស៊ីឬហ្វីលីពីនទេហ្នឹងហើយថៃអាចនៅកណ្ដាលវាយូរធាននិយមដែរហ្នឹងហើយអញ្ចឹងមិនអាចទេហើយមិនបាច់ឆ្ងល់ទេរឿងហ៊ុនសែនថាអួតខ្លួនឯងទៅស្អីស្អីអីបើខ្លួនឯងគ្រាន់បើជាមេដឹកនាំល្អមានអាកតញ្ញូថ្លៃថ្នូរណាសុំណាគេទៅជួបមានណាទៅជួប ជួបបៃដិនអីនោះទៅជួបមេដឹកនាំអូស្ត្រាលីអីមកជួបមេដឹកនាំបារាំងអីនេះមេដឹកនាំអាស៊ានហ្នឹងទៅជួបមេដឹកនាំអរិយភូមាទេអញ្ចឹងយើងឃើញសន្តានមនុស្សគឺថាខ្មែរយើងអឺពីសុភាសិតខ្មែរយើងគឺងាយយល់គេថាឆ្នាំងណាក្របហ្នឹងហ្នឹងហើយដូច្នេះអឺហ៊ុនសែនហើយនឹងមេដឹកនាំភូមាគឺវាត្រូវគ្នាហើយហើយ អ្វីដែលហ៊ុនសែនទៅនឹងមិនមែនបង្ហាញឲ្យអន្តរជាតិគេឃើញថាហ៊ុនសែនខ្លួនឯងនឹងខ្លាំងល្អហើយអឺមានសមត្ថភាពបង្រួបបង្រួមអាស៊ានអីទេតាមពិតទៅគឺគិតតែធ្វើឲ្យអាស៊ាននឹងមានបញ្ហារំដោះវិបត្តិផ្ទៃក្នុងហើយជាពិសេសគឺថារឹតតែបង្ហាញឲ្យគេឃើញថាខ្លួនឯងហ្នឹងគឺជាមនុស្សប្រភេទអមីងឡាងហ្នឹងណាអ៊ុំមីងឡាងហ្នឹងណាមនុស្សប្រភេទហ្នឹងបានទៅរត់រកគ្នាបានពីព្រោះ មេដឹកនាំអាស៊ានធម្មតាបើចង់ដោះស្រាយបញ្ហាគឺត្រូវតែរត់ទៅរកមេដឹកនាំដែលគេមានភាពចាស់ទុំផ្នែកនយោបាយមាន integrity ណាហៅថាកតញ្ញូសេចក្តីថ្លៃថ្នូរការគោរពពីជាគំរូឬឆាកអន្តរជាតិនោះគេទៅជួបអ្នកហ្នឹងមុនដើម្បីមកជជែកពិភាក្សានយោបាយគ្នាដើម្បីស្វែងរកដំណោះស្រាយសម្រាប់ផលប្រយោជន៍សហគមន៍ហើយនិងផលប្រយោជន៍ប្រជាជាតិអាស៊ានតែជាពិសេសអាចទៅជួបមេដឹកនាំឥណ្ឌូនេស៊ី នឹងទៅជួបវាដឹកនាំសង្ហបរិយជាដើមដើម្បីជជែកបញ្ហាគ្នានឹងហើយយើងឃើញទេស្រាប់ដឹកនាំអាស៊ានជាពិសេសប្រទេសពីរសំខាន់ចេញសេចក្តីថ្លែងការណ៍ឬក៏ចេញសារជំទាស់ជាផ្លូវការតែម្ដងគឺមេដឹកនាំម៉ាឡេហើយនឹងមេដឹកនាំសង្ហបរិយណាម៉ាឡេបានបញ្ជាក់ថាកម្ពុជាណាទៅណាហ៊ុនសែនគឺថាទៅធ្វើទស្សនកិច្ចនៅភូមិនេះគឺថាធ្វើដោយ អត្តនោម័តដោយមិនសុំយោបល់ពីមេដឹកនាំអាស៊ានផ្សេងៗទៀតគឺថាគឺជារឿងមួយដែលមិនអាចទទួលយកបានហើយដោយឡែកមេដឹកនាំសង្ហបុរីវិញបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលហ៊ុនសែនទៅប្រទេសភូមានេះគឺមិនអាចទទួលយកបានហើយជាភាសាការអញ្ជើញតំណាងរដ្ឋាភិបាលឬរបបជួធៀបភូមាឲ្យចូលរួមកិច្ចប្រជុំអាស៊ាននៅថ្ងៃទី18 19ហ្នឹងអឺ ស្ដីពីរដ្ឋជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺថាមិនអាចទទួលយកបានពីព្រោះភូមាមិនបានគោរពនៅលក្ខខណ្ឌនៅក្នុងកិច្ចប្រជុំកាលពីខែមេសានៅទីក្រុងសាវតាកន្លងទៅដែលមានចំនួន5ចំណុចហ្នឹងគឺមានដឹកនាំភូមិមិនបានបំពេញដូច្នេះយើងឃើញថាហ៊ុនសែននេះអ្វីដែលខ្លួនបានធ្វើគឺកាន់តែបង្ហាញថាខ្លួនជាមនុស្សដែលអាក្រក់ពីព្រោះអឺ បានចាប់ជំហានមួយដែលមិនត្រឹមត្រូវបាទចាអរគុណច្រើនលោកផងស្គឹមអរគុណច្រើនលោកសុខឿនបានឆ្លើយនៅសំណួរយ៉ាងក្បោះក្បាយហ្នឹងអាសូហ្វីចង់សួរអីទៅលោកសុខឿនថែមទៀតទេចង់ភ្លេចអស់ហើយ ស្រួលហ្នឹងហើយយូរពេកពីបាត់ចុះខ្ញុំឈឺពេលហ្នឹងខ្ញុំសួរលោកសខឿនខ្ញុំជាប់តែម្ដងដោយសារតែយើងឃើញលោកហ៊ុនសែនគាត់ព្យាយាមបង្កើតនៅព្រឹត្តិការណ៍ដើម្បីបង្វែងហើយថ្មីថ្មីនេះគាត់បានបង្កើតនៅព្រឹត្តិការណ៍ក្នុងការឆ្លើយតបយើងឃើញថាមានការឆ្លើយតបជាមួយនឹងតាខាន់សវណ្ណហើយយើងក៏ខ្ញុំក៏បានឃើញលោកសខឿនបានឆ្លើយថាបើយកមកឆ្លើយតបវិញបានយ៉ាងល្អក្បោះក្បាយដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការយល់ច្រឡំរហូតថែមទាំងយកសម្លេងអតីតមេដឹកនាំ សម័យឆ្នាំ1980គឺលោកប៉ែនសវណ្ណយកមកបង្ហាញទៅដល់បងប្អូនមហា ជនយើងវិញដែរប៉ុន្តែខ្ញុំនៅតែមានចម្ងល់ចុះហេតុអីបានជាលោកហ៊ុនសែនទើបនឹងចេញមកឆ្លើយតបជាមួយសម្លេងលោកប៉ែនសវណ្ណនៅពេលហ្នឹងលោកប៉ាសក្រឿនចាប់ពេលលោកប៉ែនសវណ្ណលោកនឹងមានជីវិតហេតុអីលោកប៉ែលោកហ៊ុនសែនមិនមិនហ៊ានចេញមកឆ្លើយតបបាទអឺសូមអរគុណបន្តិចបានទេលោកសក្រឿនបាទសូមអរគុណច្រើនចំពោះសំណួរហ្នឹង ខ្ញុំគិតថាវាជាកត្តាសំខាន់ដែលបងប្អូនយើងគួរតែស្វែងយល់អ្វីដែលហ៊ុនសែនឆ្លើយនៅពេលនេះខ្ញុំជឿថាទី1មនុស្សហ៊ុនសែននេះជាទម្លាប់ណាគឺថាហ៊ុនសែនចូលចិត្តតវាយគេពីក្រោយខ្នងហ្នឹងហើយចូលចិត្តតវាយគេពីក្រោយខ្នងហើយវាយតែម្នាក់ឯងហ្នឹងហើយអត់ដែលហ៊ានប្រឈមមុខជាមួយគេហ្នឹងហើយ អាហ្នឹងគឺជាសម្លហ៊ុនសែនហើយទី2គឺថាលោកប៉ែនសុវណ្ណគាត់បានស្លាប់ហ៊ុនសែនគាត់អត់ហ៊ានឆ្លើយតបឬក៏អត់ហ៊ាននិយាយរឿងនឹងការលោកប៉ែនសុវណ្ណគាត់នៅរស់ទេព្រោះថាបើនិយាយទៅលោកប៉ែនសុវណ្ណវាយបបមកវិញណាធ្វើឲ្យគាត់នឹងបាក់មុខណាធ្វើឲ្យគាត់នឹងបាក់មុខណាពីព្រោះអឺហ៊ុនសែនគាត់ដឹងដែរ មាននរណាដឹងអឺរឿងគាត់ច្បាស់ជាងខ្លួនគាត់ទេណាពីព្រោះគាត់មិនមែនជាមេដឹកនាំចលនាមិនមែនជាអ្នករត់ទៅរត់ទៅឯណាគាត់ជាឃាតករឯតាគាត់ជាកម្មាវិបាលយួនឯតាអឺយើងគិតទៅពេលដែលសង្គ្រាមបានអំណាចហើយហ៊ុនសែនមានរត់ទៅយួនឯណាហ៊ុនសែននៅកាន់អំណាចជាកម្មាវិបាលយួនហ្នឹងហើយដែលរឿងដែលបដិទ្ធឡើងថាខ្លួនរត់ទៅស្រុកយួនដើម្បី រំដោះខ្មែរហ្នឹងក៏ជារឿងបោកប្រាស់ពីព្រោះខ្លួនថារត់ទៅអឺតែខែអឺនៅចុងឆ្នាំ1977ក៏ប៉ុន្តែតាមឯកសារសង្គ្រាមផ្សេងផ្សេងគឺថានៃហ៊ុនសែនត្រូវយួនចាប់បាននៅពេលដែលយួនវាយលុកមកកម្ពុជានៅចុងឆ្នាំ1977និងដើមឆ្នាំ1978ណា ពេលដែលយួនវាយមកដល់អ្នកលឿងហើយដល់ទៅវិញគឺចាប់បានអាមេដឹកនាំពួករបស់ខ្មែរក្រហមមួយចំនួននៅក្នុងនោះឯកសារក៏បានបញ្ជាក់ថាជាពិសេសគឺឯកសារសង្គ្រាមប្រវត្តិសង្គ្រាមកម្ពុជានិងវៀតណាមគឺបញ្ជាក់ច្បាស់ថាបានចាប់ក្នុងនោះគឺថាមានហ៊ុនសែនផងដែរអញ្ចឹងហ៊ុនសែនមានរត់ទៅទេហ៊ុនសែនអត់ទេអានឹងគ្រាន់តែជារឿងប្រឌិតទេអានឹងអញ្ចឹងហើយចំណុចទីនៅចំណុចទី3អឺ ចំណុចទី2ចំណុចទី3គឺថាមនុស្សហ៊ុនសែននេះអឺគេថាស៊ីកេណាគេថាចង់បំបត្តិដានស្នាដៃរបស់អ្នកតស៊ូចំនួនមុនហើយដើម្បីអឺទុកអានឹងឲ្យកូនរបស់ខ្លួននឹងដេកស៊ីពេផល7មករាឬស្នាដៃកិត្តិយសឲ្យកូននឹងតពូជអញ្ចឹងទៅព្រោះយើងឃើញថាឥឡូវលោកកាន់សវណ្ណក៏ស្លាប់ជាស៊ីមក៏ស្លាប់ណា ហើយជាពិសេសទៅទៀតនឹងគឺថាបៃតាដែលគាត់គ្រប់ជាងគេគឺសាយវថងក៏បានស្លាប់ហើយអ្នកដែលនៅរស់នោះគឺថាមានតាហេងសំរិនមួយហ្នឹងតាហេងសំរិនគាត់អត់មាត់ទេហ៊ុនសែនធ្វើអីធ្វើទៅគាត់សុំតែមករស់ណាថាដើម្បីតែមកកាពះសំបីតែគេយកភូមិគាត់ហ្នឹងគាត់អត់តបបានផងយួនយកភូមិគាត់ដាច់ណាប្រជាជនក្នុងភូមិឥឡូវដីភូមិកំដៅគាត់ថាជាដីយួនគាត់គាត់អត់មាននិយាយមិនដែរមនុស្សហេងសំរិនហ្នឹងមហាអាត្មានិយមហើយបើយើងនិយាយទៅណា មិនថាគាត់ស្និទ្ធស្ងប់ស្ងៀមយ៉ាងម៉េចស្ងាត់យ៉ាងម៉េចប៉ុន្តែគឺមហាអាត្មានិយមតែគ្មានគិតទឹកដៃគ្មានគិតជាតិអីទេអាហ្នឹងបើយើងនិយាយត្រង់ណាអញ្ចឹងហ៊ុនសែនព្យាយាមណាព្យាយាមអឺថាលុបបំបត្តិស្នាដៃមនុស្សចាស់ចាស់ដែលជាមេដឹកនាំរបស់ខ្លួននឹងចោលអស់ហើយតាំងខ្លួនជាអ្នកដោះជាតួឯកតែមួយគត់អីជាអ្នក រំដោះសង្គ្រោះប្រទេសជាតិអីអញ្ចឹងហើយទុកអាកេនឹងឲ្យកូនរបស់ខ្លួនដែលខ្លួនរៀបចំតែងតាំងឲ្យដឹកនាំឥឡូវតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីឲ្យ CK 7មករានឹងសម្រាប់គូស្នាពីព្រោះថាគណៈបកប្រជាជនมันមានអ្វីទៅគូស្នាដើម្បីតាក់ទាញសិលឹកឆ្នោតប្រជាជនគេហៅថាពី20បំផ្លាញបន្លាចគម្រាមកំហែងលើករឿងសង្គ្រាមលើករឿងអរិយសោកនាដកម្ម ប៉ុលពតណារឿងខ្លួនមានគុណសម្បត្តិមកជួយជីវិតអ្នកឯងណាជីវិតខ្មែរណាអ្នកឯងមានជីវិតទី2ទី3អីចឹងទៅណាបើគ្មានម្ដាយអ្នកឯងដែលឪពុកខ្ញុំបង្កើតឪពុកឪពុកខ្ញុំរំដោះទេគ្មានអ្នកឯងអ្នកចំនួនក្រោយនេះទេអញ្ចឹងអញ្ចឹងទៅអញ្ចឹងឲ្យបោះឆ្នោតបន្តឲ្យកូនទៀតអញ្ចឹងទៅពីព្រោះបើយើងគិតថាបពវិជាជនអអភិវឌ្ឍមានស្លាយអីផ្សេងវាអត់មានមើលផ្លូវផ្លូវសិតតែខ្ចីលុយគេសិតតែជំនួយគេ ណាមើលសាលារៀនមន្ទីរពេទ្យសិតតែខ្ចីលុយគេសិតជំនួយពួកគេសំបីតាស្អីមួយក៏អត់មានផងដែរណាដូច្នេះយើងឃើញអាគារព្រមព្រៀងសិតតែបោះចិននៅកំពង់សោមចិននៅទាំងអស់ណាហើយផ្លូវថ្នល់ធ្វើមិនចេះហើយសិតតែខ្ចីគេអាពេលធ្វើផ្លូវថ្មីក៏ខ្ចីគេណាអាជួសជុលក៏ខ្ចីគេចាក់គ្រោះក្រហមសំបីតែធ្វើគ្រោះក្រហមក៏ខ្ចីលុយគេក៏ជំនួយពីគេ ដូច្នេះយើងអត់មានសូម្បីតែប្រគល់ភ្លើងក៏លុយគេលូនៅក្នុងក្រុងភ្នំពេញសិតតែលុយគេសោះជប៉ុនជួយឡានដឹកសម្រាប់ក៏គេជួយឡានទឹកពលុតអគិភ័យក៏គេជួយឡានក្រុងបើកសម្រាប់រស់ស៊ីខ្លួនឯងសោះនៅក្នុងក្រុងភ្នំពេញក៏គេជួយគឺថាទាំងអស់ដូច្នេះយើងមិនដឹងនិយាយយ៉ាងម៉េចទេព្រោះយើងគិតថាវាស្នាដៃឲ្យយកអាអស់នឹងទៅគូស្នាដើម្បីគេគ្រប់គ្រងគឺវាអត់មានហ្នឹងហើយអានឹងចំណុច ទី4ចំណុចទី5យើងចង់បញ្ជាក់ថាអឺហ៊ុនសែនរឿងដែលគាត់មិនហ៊ានប្រជុំមុខជាងគេគឺចំណុចដែលគាត់បកស្រាយរឿងមូលហេតុដែលចាប់ប៉ែនសេវាគឺថាហ៊ុនសែនផ្ដោតទៅលើ3ចំណុចចំណុចទី1គឺថាដែងដោយសារដែងលោកប៉ែនសវណ្ណគាត់រោគរឿងណាធ្វើទុកបុកម្នេញលោកជាស៊ីមនិងលោកកេងសំរឹងរៀបរៀង អ្នកតស៊ូចំនួនមុនមុនមិនអោយមកលេងឬចូលជាមួយនឹងអឺរដ្ឋាភិបាលដើម្បីបម្រើការចំណុចទី1ចំណុចទី2គឺថាគាត់ដែលប៉ែនសវណ្ណដែលបានធ្វើខុសគឺថាមកឆែកផ្ទះរបស់លោកហេសំរិននិងលោកជាស៊ីមហើយត្រៀមរោគមកឆែកផ្ទះខ្លួនហ៊ុនសែននឹងទៅទៀតណាដែលថាទៅធ្វើនឹងគឺខុសធ្ងន់ធ្ងរណាស់ចំណុចទី2ចំណុចទី3ហ៊ុនសែនបញ្ជាក់ថាគឺថា ទប់ស្កាត់លោកប៉ែនសវណ្ណមិនឲ្យមានអំណាចស្ទួនពីព្រោះថាខ្លួនកាន់តំណែងជានាយករដ្ឋមន្ត្រីហើយជាអគ្គលេខាធិការបកណាស់ជាប្រមុខរដ្ឋហើយបែរជាមកចង់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិទៀតណាអញ្ចឹងឲ្យចង់ដកតំណែងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មចោលអញ្ចឹងហ៊ុនសែនថាមិនចង់ឲ្យទេអាតំណែងនេះគឺថាការពារប៉ែនសវណ្ណដែលលមោកអំណាចចង់ប្លន់អំណាចហើយ មិនចង់ឲ្យមានបណ្ដាញស្ទួនប៉ុន្តែខ្លួនឯងដែលនិយាយឡើងស្អប់រឿងហ្នឹងយើងមើលរាល់ថ្ងៃថាហ៊ុនសែនមានតម្លៃប្រមាណមន្ត្រីហ៊ុនសែននៅក្នុងស្រុកខ្មែររាល់ថ្ងៃគេកាន់តម្លៃរាល់ថ្ងៃមានតម្លៃប្រមាណយើងនៅចាំសុកអានថាសុកអាននៅរួមតម្លៃបាន18តម្លៃណាហ៊ុនសែនរាល់ថ្ងៃក៏អត់មែនមានតែមួយដែរបងប្អូនទៅរកមើលទៅអត់មានតិចទេមែនតែនាយករដ្ឋមន្ត្រីទេណាច្រើនណានៅជាប្រធានស្ថាប័ននេះស្ថាប័ននោះសមាគមនេះសមាគមនោះគឺថាច្រើនណា អាហ្នឹងយើងត្រូវនិយាយចឹងហើយបើហ៊ុនសែនតពេលឲ្យលោកប៉ែនសវណ្ណគាត់នៅរស់យកអាចំណុចហ្នឹងមកគឺវាវាអត់មានទំនុនហើយយើងគ្រប់គ្នាទោះបីដែលមុនលោកប៉ែនសវណ្ណស្លាប់ហើយពេលដែលយើងស្លាប់ក៏យើងគិតថាទង្វើអស់ហ្នឹងក៏វាអត់មានទំនុនហើយវាបង្ហាញនៅហៅថាទង្វើប្លន់អំណាចសុខសាស្ត្រឡើយអ្វីតែលោកប៉ែនសវណ្ណបញ្ជាក់គឺមានហេតុផលជាក់ស្ដែងហើយហ៊ុនគាត់បានលើកលិខិតលិខិតមានបញ្ជាក់តាំងពីលេខ តាំងពីអីទៅទៀតពេលលោកប៉ែនសវណ្ណសម្ភារជាមួយនឹងវត្ថុអាស៊ីសេរីណាគឺថាដែលអឺគាត់លើកចំណុចមួយចំនួនចំណុចទី1គឺថាគេប្រឆាំងគាត់ដែលណាគឺហ៊ុនសែនអានោះគឺថាសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្ដាលមជ្ឈមបកប្រជាជននោះគឺថាទី1គឺថាបងប៉ែនសវណ្ណឯងហ្នឹងមានគំនិតជំនៀតចង្អល់ជាមួយនឹងអឺបងប្អូនវៀតណាមដែលចូលមករស់នៅកម្ពុជាណា អានោះទី1នៅមានកំណត់ចង្អៀតចង្អល់កំណត់ជាតិនិយមចង្អៀតចង្អល់ចំណុចទី2គឺថាបងប៉ែនសវណ្ណឯងហ្នឹងណាមានកំណត់ណាទំនោរទៅរកពួកសេរីណាប្រើប្រាស់ពួកបញ្ញវន្តណាហើយចង់អឺដឹកនាំប្រទេសតាមបែបសេដ្ឋកិច្ចទីផ្សារសេរីណាមិនមិនអឺស្របគំនិតជាមួយនឹងអឺបកកុម្មុយនីសវៀតណាមណាអានោះចំណុចទី2ចំណុចទី3គឺថាបងប៉ែនសវណ្ណឯងហ្នឹង ណាយកពុនណាយន្តហោះរបស់ដែលបងប្អូនវៀតណាមដែលចុះនៅពលានយន្តហោះក្រុងភ្នំពេញហើយមិនអ្វីដែលសំខាន់គឺថាមិនទទួលយកផែនការក5ដែលវៀតណាមដាក់ឲ្យបងឯងធ្វើណាអាហ្នឹងតែលោកប៉ែនសវណ្ណគាត់បញ្ជាក់នៅក្នុងវីដេអូរបស់គាត់ដែលសម្ភាសជាមួយនឹងវិទ្យុអាស៊ីសេរីលើកពីនោះតាមលោកបេងទិញដែលជា អ្នកកសែតយួនដែលចូលមកកម្ពុជាមុនគេហើយសម្ពាធជាមួយនឹងអាស៊ីសេរីដែរបិញទិញអក៏ជាក្រៅពីអ្នកកសែតក៏ជាមន្ត្រីយោធាជាន់ខ្ពស់របស់បកកុម្មុយនីសវៀតណាមដែរបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ហ្នឹងហើយលោកប៉ែនសវណ្ណក៏បានបញ្ជាក់គឺថាដែលការចាប់ខ្លួនលោកប៉ែនសវណ្ណហ្នឹងគឺដោយសារលោកប៉ែនសវណ្ណទៅតាក់ទងសូវៀតហើយមានគោលបំណង បង្កើតនៅកងទ័ពរបស់កម្ពុជាផ្ទាល់ខ្លួនក្រោមការគ្រប់គ្រងរបស់ខ្លួនដោយផ្ទាល់ចំនួន5កងពលហើយយកជំនួយផ្ទាល់ពីសូវៀតដោយមិនបាច់ឆ្លងកាត់វៀតណាមអញ្ចឹងវៀតណាមគឺថាអត់ពេញចិត្តនៅទង្វើនឹងរបស់លោកប៉ែនសវណ្ណដែលទៅតាក់ទងសេរីផ្ទាល់ហើយមានបំណងចង់បានកងទ័ពកម្ពុជាឯករាជ្យពីអឺដែល យោធាវៀតណាមឬក៏របបកុម្មុយនីសវៀតណាមដែលកំពុងដាក់អំណាចនៅកម្ពុជាទេពីព្រោះធ្វើឲ្យអាណានិគមរបស់ខ្លួនហ្នឹងមានភាពអុយស្រួយមិនអាចគ្រប់គ្រងកម្ពុជាបានអញ្ចឹងលើដុកថោបានមានការបំពេញចិត្តហើយខ្ញុំបានទៅចាក់មើលឯកសារគឺនៅក្នុង Wikipedia ក៏បានបញ្ជាក់ហើយនឹងឯកសារផ្សេងផ្សេងទៀតដែលតាក់ទងនឹងរូបប៉ែនសវណ្ណដែលនិយាយអំពីមូលហេតុនៃការចាប់ខ្លួនគាត់គឺគេសង្កត់ធ្ងន់ជាងគេនៅក្នុងចំណុចហ្នឹងចំណុចដែល តកតងទៅនឹងផែនការរបស់លោកប៉ែនសវណ្ណបង្កើតកងទ័ពកម្ពុជាចំនួន5កងពលឯករាជ្យមិនថិតចំណោះនៅលើរបបអាណានិគមវៀតណាមឬថាមិនថិតក្រោមយួនគ្រប់គ្រងដើម្បីធ្វើម្ចាស់ការលើខ្លួនបាទហើយអានឹងចំណុចហ្នឹងចំណុចមួយទៀតដែលសំខាន់មានការពាក់ព័ន្ធឲ្យលើកឡើងច្រើនគឺថាតកតងទៅនឹងបញ្ហាដែលលោកប៉ែនសវណ្ណគាត់ស្នើសុំ ឲ្យមានការបង្កើតគណៈកម្មាធិការអន្តោប្រវេសដើម្បីត្រួតពិនិត្យនិង គ្រប់គ្រងជនអន្តោប្រវេសខុសច្បាប់របស់ជនជាតិវៀតណាមចូលមកកម្ពុជាអានឹងនៅចំណុចសំខាន់ដែលខ្ញុំរកឃើញនៅក្នុងឯកសារផ្សេងផ្សេងដែលគេស្រាវគេបានចុះផ្សាយអំពីមូលហេតុដ៏សំចំបងដែលធ្វើឲ្យយួនចាប់លោកប៉ែនសវណ្ណអានឹងចំណុចទី4ចំណុចទី5គឺថាអឺយើងឃើញហ៎បងប្អូនអឺ អ្វីដែលហ៊ុនសែនគាត់និយាយគឺនិយាយនេះគឺត្រៀមទុកឲ្យមានគេសរសេរឲ្យរៀបចំណាហើយយើងឃើញនៅក្នុងកាសែត Fresh News ណាដកចេញម្ដងជាពីរដងកាត់តបងប្អូនអាចយល់ឃើញបានយកមក edit ហើយ edit ទៀតណាយើងខ្ញុំចូលមើលភាសាឃើញស្ដាប់ទៅអញ្ចឹងស្រាប់ទៅបានខ្ញុំឆោបបានលោកសុខឿនខ្ញុំសូមកាត់បន្តិចលោកសុខឿនខ្ញុំសូមកាត់បន្តិចពេលដែលគេបង្ហោះដំបូង ខ្ញុំដាក់ការសង្ស័យកន្លែងហ្នឹងមិញដោយសារខ្ញុំឃើញលោកសុខឿនកំពុងជាប់និយាយហ្នឹងខ្ញុំចង់សួរចំណុចកន្លែងនេះមួយខ្ញុំឃើញវីដេអូនោះមុនដំបូងពេលដែលគេផ្សាយដំបូងប្រហែលជាគេដាក់វីដេអូទី1ណាគឺយើងវែងបន្តិចណាគេដាក់មកมันបានប្រហែលគឺគេដកទៅវិញគេដកទៅវិញគឺចេញមករបៀបលើកទី2មានខុសពីខុសពីវីដេអូលើកទី1ព្រោះវីដេអូមានការខុសគ្នាជាការប៉ិនហ្នឹងហើយគឺ បាត់ចំណុចជាច្រើនណាដកនីតិចោលជាច្រើនហើយខ្ញុំចង់បញ្ជាក់ថាហ៊ុនសែននិយាយទៅវាអត់ពិតច្រើនមានអ្នករៀបចំសរសេរឲ្យហ្នឹងមកអង្គុយអានហើយថតឲ្យសម្លេងហ្នឹងដាក់បញ្ចូលរៀបចំជាវីដេអូយើងបញ្ជាក់ខុសពីលោកប៉ែនសវណ្ណលោកប៉ែនសវណ្ណក៏សម្ភាសជាមួយនឹងវិទ្យុអាស៊ីសេរីលោកផ្ទាល់ direct យកតែម្ដងកើតចេញពីការចងចាំគូក្បាលរបស់គាត់ព្រឹត្តិការណ៍របស់គាត់មានថាគាត់អ្នកធ្វើពិតប្រកប គាត់ដឹងរឿងដឹងហេតុការណ៍គាត់ចាំហេតុការណ៍គឺគាត់ដឹងទាំងអស់គាត់សម្ភាសយកតែម្ដងពេលឡែកវីដេអូដែល press news ចុះផ្សាយឬដែលហ៊ុនសែនធ្វើឲ្យចុះផ្សាយឲ្យបណ្ដាញដៃជើងព័ត៌មានខ្លួនចុះផ្សាយគឺរៀបចំជាវីដេអូខ្ញុំជឿថាមានអ្នកសរសេរឲ្យហ៊ុនសែនអង្គុយអានហើយចុះផ្សាយភាសាហើយមើលទៅឃើញវាប៉ះពាល់នឹងផលប្រយោជន៍របស់ខ្លួនច្រើនបោកប្រាស់កុហកអីច្រើនអញ្ចឹងទៅ ក៏យកមកកែកាត់ចោលកាត់កងវិញហ្នឹងហើយខ្ញុំឃើញថារឿងនេះគឺយើងអាចយល់បានដែរគឺថាហ៊ុនសែនគាត់បោកប្រាស់បោកប្រាស់យ៉ាងស្រង់តែម្ដងបាទអញ្ចឹងសរុបសេចក្តីទៅអ្វីដែលលើកឡើងដែលលោកហ៊ុនសែនលើកឡើងនោះគឺជាការពួកអីយើងក៏សម្គាល់ឃើញថានៅពេលដែលលោកប៉ែនសវណ្ណលោកនៅមានជីវិត យើងបានឃើញគាត់បានចេញមកបកស្រាយនៅគ្រប់អវ័យដែលលោកហ៊ុនសែនបានធ្វើទៅលើគាត់យើងឃើញអត់មានការឆ្លើយតបពីលោកហ៊ុនសែនទេ ប៉ុន្តែនៅពេលដែលនៅពេលដែលលោកប៉ែនសវណ្ណគាត់បាត់បង់ជីវិតទៅ5ឆ្នាំក្រោយមកបានលោកហ៊ុនសែនគាត់ចេញមកនិយាយកន្លែងនោះមួយយើងបានវាឆ្លុះបញ្ចាំងណាវាជាតតិភាពមួយបង្ហាញយ៉ាងច្បាស់ថាហ៊ុនសែនកំពុងតែបំពេញការពិតហើយកំពុងព្យាយាមលុបបំបត្តិណាអ្នកអ្នកឲ្យខំលះបង់ខំតស៊ូ ហើយគាត់ជាយាមដើម្បីបង្ហាញអំពីគុណសម្បត្តិរបស់គាត់ជាការពិតហ្នឹងហើយបើនិយាយទៅបើសិនជារឿងហ្នឹងហ៊ុនសែនគាត់ជាមនុស្សមានស្នាដៃពិតប្រាកដគាត់ទៅនិយាយយកអារឿងទាំងអស់ហ្នឹងមកនិយាយជាមួយដូចជាតាំងពីជាស៊ីមនៅរស់តាំងពីសាយពូថងនៅរស់តាំងពីលោកប៉ែសវណ្ណពវានៅរស់ហ្នឹងហៅមកអង្គុយតបមូលទៅជជែកគ្នាថាណែបងបងប្អូនមិនជឿណារឿងយើងហ្នឹងហើយនេះ ពួកយើងជាអ្នកតស៊ូរំដោះខ្មែរយ៉ាងម៉េចយ៉ាងម៉េចយើងបានលះបង់យ៉ាងម៉េចណាអង្គុយនិយាយទល់មុខគ្នាឲ្យប្រជាជនរៀនឡើងពីព្រោះហ៊ុនសែនខ្លួនឯងបញ្ជាក់ថាខ្លួនជាបរិបខ្លាំងជាអ្នកស្មោះត្រង់នឹងប្រជាជនស្មោះត្រង់នឹងប្រទេសជាតិធ្វើស្អីក៏ស្មោះនិយាយក៏ស្មោះធ្វើក៏ស្មោះអញ្ចឹងហេតុអីចាំបាច់លះបង់និយាយទៅហើយតាំងខ្លួនឯងរាល់ថ្ងៃជាអ្នកប្រជាធិបតេយ្យជាបិតាប្រជាធិបតេយ្យទៀតណាផ្លេចខ្លួន ថាខ្លួនឯងនឹងជាជនកុំនីជាជនផ្លាច់កាយរាល់ថ្ងៃនេះកំពុងតែយកអាធម៌វិជាសព្វតាយនេះយកមកលៀបអញ្ចឹងទៅខ្លាចអីណាបើសិនជាខ្លួននឹងជាអ្នកវិជាសព្វតាយមិនប្រកបពីព្រោះអ្នកវិជាសព្វតាយគេអត់ដែលវាយក្រោយខ្នងទេគេអត់ដែលនិយាយតែម្នាក់ឯងទេត្រូវតែមានមតិផ្សេងផ្សេងហ្នឹងកាលណាមានរឿងអីគេហៅមកហើយទូទួលសុខភាពច្រើនទៅច្រើនអស់ណាស់ហៅមកអង្គុយនិយាយគ្នាម្ដងទៅហើយវែកញែកដេញដោលគ្នាឲ្យសមជាមនុស្សឲ្យសមជាមេដឹកនាំដូចប្រទេសគេផ្សេងផ្សេងទៅ ហើយយើងឃើញឯងគំរូមេដឹកនាំប្រទេសគេណាកាលណាគេតាំងខ្លួនគេជាអ្នកប្រជាធិបតេយ្យហើយកាលណាមានរឿងអីយើងឃើញឯងគេអង្គុយតក់មូលជាមួយប្រជាជនជាមួយអ្នកជំនាញនេះជាមួយអ្នកជំនាញនោះជាមួយអ្នកខ្សែជាមួយអ្នកព័ត៌មានជាមួយអ្នកយោការតក់មូលគេជជែកគ្នាយ៉ាងរំភើបយ៉ាងសាមញ្ញពុកយែកមិនថាគេនោះមានទស្សនៈប្រឆាំងយ៉ាងម៉េចទស្សនៈរិះគន់យ៉ាងម៉េចវាហាយម៉េចក៏គេនិយាយអង្គុយនិយាយបកស្រាយគ្នាដែរហើយជឹង ដល់ពេលមនុស្សស្លាប់ទៅជាខ្មោចបានយកមកនិយាយអ្នកដែលមានប្រវត្តិដែលមនុស្សសំខាន់សំខាន់ជាអ្នកតស៊ូនោះស្លាប់អស់បានមកចេញមុខបកស្រាយតាំងខ្លួនជាបិតាអ្នកដល់តែអត់មានអ្នកតវ៉ាណាអញ្ចឹងគេគិតថាគ្មានហេតុផលអីដែលបងប្អូនខ្មែរពិបាកយល់ទេចំពោះអ្វីដែលហ៊ុនសែនធ្វើហ្នឹងហើយក៏ចង់បញ្ជាក់ដែរថាហ៊ុនសែន មិនថាហ៊ុនសែនកាត់ខំបន្លប់ព័ត៌មានបំភ្លឺព័ត៌មានបង្កើតត្រូវការយ៉ាងម៉េចយុវរដ្ឋខ្មែរនៅតំណងថាទី1ហ៊ុនសែនគឺមនុស្សអសមត្ថភាពកំពុងតែដោះស្រាយណាអសមត្ថភាពក្នុងការដោះស្រាយបញ្ហាបងប្អូនអឺបុគ្គលិកកម្មករអឺផ្សេងផ្សេងជាពិសេសបងប្អូនបុគ្គលិកនាការដែលកំពុងតវ៉ាបងប្អូន ខ្មែរពិនិត្យឃើញអានឹងនៅតាមតាមរាល់ថ្ងៃណាគឺ នៅតែឃើញថាហ៊ុនសែនជាមនុស្សដែលគ្មានសមត្ថភាពគ្មានទទួលខុសត្រូវអាស្មានិយមហើយអត់មានឈាមជ័រជាខ្មែរមិនស្រឡាញ់ខ្មែរមិនអាណិតអាសូរខ្មែរមិនបំរើខ្មែរគឺច្បាស់ទី2ហ្នឹងគឺថាបងប្អូនខ្មែរយល់នៅតែយល់ឃើញទៀតថាហ៊ុនសែនហ្នឹងគឺជាមនុស្សដែលជន់ពលិចតម្លៃអាស៊ានហើយធ្វើឲ្យមានដឹកនាំអាស៊ានគេមិនចូលចិត្តគេខំគេសម្បាហើយរហូតទៅដល់គេលុប ណាស់ការមកធ្វើចូលរួមកិច្ចប្រជុំអាស៊ាននៅស្រុកខ្មែរស្ដីអំពីរដ្ឋមន្ត្រីការពារជាតិនៅនៅកម្ពុជាហ្នឹងអញ្ចឹងគេអត់ចូលរួមណាមកចង់ប្រឡប់អានឹងចង់អាងកុំឲ្យប្រជាជននិយាយអារឿងនឹងខ្លាចដឹងថាខ្លួនឯងវាថោកខ្លួនឯងអស់តម្លៃគេមិនគោរពគេមិនយកចិត្តទុកដាក់គេមិនឲ្យតម្លៃអី ក៏ប្រជាជនខ្មែរនៅតែយល់ឃើញនិងនៅតែមើលឃើញណាហើយទោះបីហ៊ុនសែនខំយកឬនឹងមកនិយាយបំភ្លៃយ៉ាងម៉េចក៏ប្រជាពលរដ្ឋខ្មែរយល់ថាហ៊ុនសែននៅតែជាមនុស្សអកបោកប្រាស់ណាដែលជាមនុស្សមិនស្មោះត្រង់ជាមនុស្សហៅថាជាមនុស្សប្លន់អំណាចនិយាយទៅគឺថាប្លន់អំណាចតាំងពីសម័យលោកប៉ែនសវណ្ណមកណាមិនមែនទៅប្លន់អំណាចឥឡូវឯងបងប្អូនពិនិត្យទៅលើសកម្មភាពហ៊ុនសែនដែល ធ្វើរឿងហ្នឹងណាគឺជាសកម្មភាពប្លន់អំណាចរដ្ឋមហាគឺហ៊ុនសែនហ្នឹងអញ្ចឹងហ៊ុនសែនគាត់មានចរិតជាជនញៀនអំណាចជាចរិតជាជនប្លន់អំណាចគេតាំងពីដើមមកម្លេះមិនមែនឥឡូវទេណាដូច្នេះយើងឃើញច្បាស់ពីព្រោះសកម្មភាពរឿងអីទៅរហូតទៅដល់ដកទូគាត់ចាប់គាត់ដាក់គុកណាបើគាត់ត្រឹមតែមកឆែកឆេរផ្ទះលោកជាស៊ីផ្ទះលោកហេសមហ្នឹងរឿងអីដែលជាប់ចោតគាត់ថាប្លន់អំណាច បើគាត់ជារដ្ឋមន្ត្រីស្រាប់ហើយណាគាត់ជាលេខាបកស្រាប់ហ្នឹងជាប្រធានក្រុមប្រឹក្សារដ្ឋស្រាប់ហើយណារឿងអីទៅចោទថាគាត់ជាផ្លត់អ្នកផ្លត់អំណាចថាគាត់ជាអ្នកធម្មតាជាអីទៅផ្លត់អំណាចគាត់យកអំណាចអីទៀតបើអាអំណាចកពូលនៅសម័យហ្នឹងគឺក្រុមប្រធានក្រុមប្រឹក្សារដ្ឋហើយនឹងអឺនាយករដ្ឋមន្ត្រីហើយនឹងអគ្គលេខាធិការបកបាទតំណែងទាំងអស់ហ្នឹងគាត់ជាអ្នកកាន់ទៅហើយគាត់ផ្លន់យកអំណាចអីហើយសួរហ៊ុនសែនវិញឲ្យគាត់ផ្លន់យកអំណាច អំណាចអីចង់សួរប៉ុណ្ណឹងណាអញ្ចឹងមានតែអ្នកនៅក្រមទេដែលផ្លន់អំណាចគាត់ចង់បានអញ្ចឹងបងប្អូនដឹងហើយហើយអំណាចអ្នកណាដែលផ្លន់គឺទៅហើយបងប្អូនអញ្ចឹងងាយយល់ហ្នឹងហើយមានប៉ុណ្ណឹងទេបាទអញ្ចឹងខ្ញុំសូមបន្ថែមខ្លៃសំណួរហ្នឹងអ្វីដែលលោកហ៊ុនសែនតែគាត់ខំប្រឹងនិយាយបំភ្លើងរឿងសម្ដីលោកប៉ែនសវណ្ណហ្នឹងណាមិនបាច់ចាំមើលអ្វីច្រើនទេទី1គឺគេបង្ខំពលរដ្ឋខ្មែរឲ្យអរគុណសន្តិភាពទី2 គាត់មិនដែលណាហៅឈ្មោះដោយលោកប៉ាសគឺគាត់និយាយមិនអញ្ចឹងគឺគាត់តាំងខ្លួនគាត់ជាអ្នករំដោះជាតិគាត់អ្នកការពារសន្តិភាពគាត់អ្នកជួយពលរដ្ឋខ្មែរតាំងចេញពីជំនាន់ពលពតមកឲ្យគេអរគុណគាត់គាត់តាំងខ្លួនគាត់ជាកូនព្រះអាទិត្យក្រោមពលឺព្រះអាទិត្យព្រះត្រូវក្របខ្លោងឯណាមិនដឹងទេហ្នឹងហើយណាតាំងខ្លួនជាអ្នកជួយជួយជួយជួយជីវិតខ្មែរណាហើយទី3ទៀតមើលអនុញ្ញាតឲ្យយួនធ្វើស្ទប់24ខែក្រុងមិនអស់ចិត្តហើយអាចុងក្រោយ ធ្វើអាស្ទប់ឈ្នះឈ្នះវាមានឈ្នះនេះស្អីគេអាហ្នឹងណា អាទាំងអស់នឹងអារឿងរ៉ាវទាំងអស់ហើយរឿងស្អីទៀតដល់ព្រៃរាប់ពាន់រាប់លានហិកតាឲ្យទៅយួនណារាប់រាប់លានហិកតាឲ្យទៅយួន99ឆ្នាំសញ្ញាកោះត្រល់ឲ្យគេគេថារឿងរ៉ាវទាំងអស់អញ្ចឹងទេអាភាសាដែលលោកហ៊ុនសែនគាត់និយាយហ្នឹងខ្ពើមស្ដាប់ស្ដាប់តែភាសាលោកប៉ែនសវណ្ណហើយនឹងទង្វើហ៊ុនសែនរាល់ថ្ងៃហ្នឹងហ៊ុនសែនគឺជាកញ្ជះដ៏ថោកទាបបំផុតរបស់ជួននឹងចិនហ្នឹងឯង មិនបាច់គិតអីច្រើនទេឲ្យហ៊ុនសែនប្រមូលទាំងចៅបងអង្គុយស្បត់ហើយបងអង្គុយណាក់បាក់ទូរទស្សន៍គាត់ប្រហែល50ប្រហែលប៉ុស24ម៉ោងនិយាយថាគាត់ជាអ្នករំដោះជាតិអត់ខ្វល់នឹងភាសាស្អុយចេញពីប្រព័ន្ធបាត់ស្អុយមកចេញពីគំនិតស្អុយចេញពីវិនកតាំងស្អុយសំខាន់ គឺទង្វើរាល់ថ្ងៃ40ឆ្នាំហ្នឹងតែយ៉ាងម៉េចខ្លះពលរដ្ឋគេស្គាល់កញ្ចៅ40ឆ្នាំ របស់មនុស្សថោកទាបហ្នឹងហើយអញ្ចឹងទេគេអត់ខ្វល់នឹងភាសារបស់ហ៊ុនសែនទេ គេខ្វល់នឹងទង្វើពលរដ្ឋគឺគាត់ទទួលរងគ្រោះខ្លួនគាត់គាត់ស្គាល់ពីចរិតដ៏ថោកទាបដឹកនាំរបស់ពជាយួនហ៊ុនសែនហើយអញ្ចឹងទេ គេមិនខ្វល់ទេបើសិនជាពលរដ្ឋណាពលរដ្ឋមិនមិនមិនយល់គឺហ៊ុនសែនណាបោះឆ្នោតឈ្នះពលឈ្នះទេប៉ុន្តែដោយសារតែការពលរដ្ឋគាត់យល់ពីទង្វើរបស់ហ៊ុនសែនទើបហ៊ុនសែនចាញ់ឆ្នោតហើយហ្នឹងហើយអញ្ចឹងទេសូមផ្ដាំទៅពួក CP ខួរក្បាលកំអន់ជាងចលែនចលែនវាស៊ីតដីតែវាឆ្លាតតែ អា ខួរក្បាលពួកអាស៊ីវាស៊ីដីតែតែវាល្ងងពួកអាស៊ីពួកស៊ីពីសាពួកស៊ីដីតែសាពួកចលែនមានប៉ុនមានសាក់មានកាយទៅស៊ីដីពលរដ្ឋខ្មែរមានប៉ុនមានសាក់មានកាយស៊ីបីពលរដ្ឋខ្មែរជីផ្សេងអាកូនហ៊ុនខ្លាយមួយមួយខ្លាយទៅជាចលែនស៊ីដីអស់ហើយហ្នឹងណាស៊ីដីដីខ្មែរដីមាសមានជាហ្នឹងហើយសវណ្ណភូមិទឹកដីសវណ្ណភូមិ ចង់ហ៊ុនសែនណាចង់និយាយភាសាអ្វីមិនក្រៅអត់ខ្វល់ទេហ៊ុនសែនប្រែថាបោកហ៊ុនសែនប្រែថាក្បត់ជាតិហ៊ុនសែនប្រែថាឃាតកោអញ្ចឹងអាចង្កំអាក្រក់យ៉ាងណាក៏ដោយគឺនៅក្នុងខួរក្បាលរបស់អាហ៊ុនសែនហ្នឹងឯងចាសុំទោសដៅណាអរគុណច្រើនដោយសារតែឥឡូវនេះយើងក៏វាពេលវេលាយើងក៏វាយូរដែរហើយឥឡូវនេះយើងឡាយនេះវាចូលជិត2ម៉ោងហើយហ្នឹងហើយអរគុណលោកប៉ាសុខឿនច្រើននៅចុងបញ្ចប់នេះខ្ញុំសូមចា ជួយអញ្ជើញលោកប៉ាសុខឿនចាស់ផ្ដាំផ្ញើទៅដល់បងប្អូនជាពិសេសបងប្អូនកម្មករយើងដែលកំពុង តែទទួលនៅថាភាពអយុត្តិធម៌ពីក្រុមហ៊ុនហើយហើយក៏កំពុងរងទទួលនៅភាពអយុត្តិធម៌ពីនិយាយចាំទៅ គឺមានដឹកនាំតែម្ដងអាជ្ញាធររបស់ក្រុងភ្នំពេញដែលពួកគាត់មិនព្រម ជួយស្វែងរកដំណោះស្រាយជូនបងប្អូនកម្មករនាការវើទេហើយក៏សូមថាជួយជួយផ្ដល់នៅកម្លាំងចិត្តដល់ពួកគាត់ផងព្រោះឥឡូវនេះពួកគាត់បាក់ទឹកចិត្តខ្លាំងមែនទែន ពួកអីរដ្ឋាអាញាធិបបានចោតគាត់ទៅជារឿងនយោបាយឥឡូវនេះมันដោះស្រាយឲ្យគាត់ឲ្យបន្ថែមទោសឲ្យពួកគាត់ទៀតគាត់ទៅជាប្រជាពលរដ្ឋមួយល្ងាខ្លាំងមែនទែនអញ្ចឹងខ្ញុំសូមឲ្យលោកសុខឿនជួយផ្ដាំផ្ញើផ្ដល់នូវកម្លាំងលើកទឹកចិត្តឲ្យពួកគាត់ពួកពួកគាត់កំពុងតែស្វែងរកការជួយណាលើកជួយរកដំណោះស្រាយពីបរទេសពួកគាត់ដើរដាក់នៅគ្រប់ស្ថានទូតឥឡូវវាមាន14ស្ថានទូតដែរបាទគាត់នៅដាក់ពាក្យហ្នឹងដើម្បីសូមឲ្យជួយអន្តរាគមជួយពួកគាត់ផង ពួកគាត់អស់សង្ឃឹមទៅលើរដ្ឋាភិបាលហើយជួយពួកគាត់មិនបានទេឥឡូវក្នុង នាមយើងជា ខ្មែរក្រៅប្រទេសយើងមានពាក្យផ្ដាំផ្ញើអ្វីខ្លះដើម្បីលើក ទឹកចិត្តដល់ពួកគាត់ចាសូមជួយលោកប៉ាសខឿនបាទសូមអរគុណលោកស្រីធីតាហើយនិងលោកស្រីសុភីដែលផ្ដល់ឱកាសខ្ញុំចូលរួមបានជជែកគ្នាអឺតកតរឿងបញ្ហាបងប្អូនបុគ្គលិកនាការដែលធ្វើបាតកម្ម ខ្ញុំគ្រាន់តែចង់បញ្ជាក់ដល់បងប្អូនថាកុំបាក់ទឹកចិត្តហើយកុំអស់សង្ឃឹមពីព្រោះបងប្អូនមានអាវុធពីរសំខាន់ដែលបញ្ជាក់ថាបងប្អូនជាមនុស្សស្អាតស្អំថ្លៃថ្នូរជាមនុស្សជាពលរដ្ឋដែលគោរពច្បាប់ជាពលរដ្ឋដែលអឺត្រូវបានគេឲ្យតម្លៃជាពិសេសប្រទេសជឿនលឿនប្រទេសសេរីប្រទេសដែលស្រឡាញ់យុត្តិធម៌គេឲ្យតម្លៃ អាវុធទាំងពីរនោះគឺទី1សកម្មភាពរបស់បងប្អូនដែលចូលរួមធ្វើបាតកម្មគឺបងប្អូនបានប្រកាន់យកនៅស្ព្រេថ្លៃធ្នូមានវិន័យសម្ដាប់ធ្នាប់អឺគឺថាអស្ចារ្យខ្ញុំសរសើរគឺថាបងប្អូនដែលធ្វើសកម្មភាពគឺថាវាអស្ចារ្យជាងពលរដ្ឋនៅប្រទេសជឿនលឿនទៅទៀតអំពីសកម្មភាពណាការឈរការតាតវ៉ាណាការ ផ្ដល់បទសម្ភាសពាក្យសម្ដីនិយាយស្ដីគឺថាបងប្អូនជាសំជាកុលបុត្រកុលធីតាខ្មែរគឺគួរឲ្យគោរពណាស់ណាហើយសកម្មភាពគឺអហិង្សាមានសម្ដាប់ធ្នាប់មានវិន័យគឺអស្ចារ្យដែលខ្ញុំជឿថាមានបងប្អូនខ្មែរណាជាពិសេសគឺអន្តរជាតិគេមើលរំលងទេសកម្មភាពទាំងនេះនេះចំណុចទី1ដែលជាអាវុធសកម្មអាវុធទី2គឺលក្ខខណ្ឌ ដែលបងប្អូនយកទៅដាក់គឺការតវ៉ាលក្ខខណ្ឌទាំង9ដែលបងប្អូនយកទៅតវ៉ានោះគឺជាលក្ខខណ្ឌមួយដែលមានចែងនៅក្នុងច្បាប់ជាលក្ខខណ្ឌមួយដ៏សមស្របដែលគួរតែត្រូវបានអឺរបបក្រុងភ្នំពេញឬក៏អ្នកដឹកនាំឬក៏ក្រសួងពាក់ព័ន្ធយកមកដោះស្រាយដោយសន្តិវិធីដោយយកចិត្តដាក់ហើយការពៀផលប្រយោជន៍បងប្អូនអញ្ចឹងលក្ខខណ្ឌ ការងារហើយនិងសកម្មភាពរបស់បងប្អូនដែលជាកត្តាដូចខ្ញុំពិចារណាគឺថាអពុតដ៏សំខាន់ទាំងពីរនេះគឺថាមិនថាបងប្អូនអឺតវ៉ាទៅមានស្ថានភាពយ៉ាងណាលទ្ធផលយ៉ាងណារងគ្រោះយ៉ាងណាឬក៏ជោគជ័យយ៉ាងណាបងប្អូននៅតែជាមនុស្សដែលស្ថិតនៅក្នុងការគោរពរបស់មហាជនខ្មែរដែលស្រឡាញ់ទឹកស្រឡាញ់ដីគិតអំពីឈាមជាតិសាសន៍ខ្លួនហើយជាពិសេសគឺ បងប្អូននៅតែคล้ายទៅជាមនុស្សដែលបរទេសអន្តរជាតិតែគេយកចិត្តទុកដាក់ចំពោះខ្មែរគេឲ្យតម្លៃជាទីបំផុតដូច្នេះទោះបីបងប្អូនជាប់គុកក៏គេមិនមែនចាត់ទុកបងប្អូនជាអ្នកជាប់គុកដែលប្រព្រឹត្តអំពើលួចប្លន់ដែរក៏ប៉ុន្តែជាអ្នកជាប់គុកជាអ្នករងគ្រោះបែបនយោបាយជាអ្នករងគ្រោះមនសិការជាអ្នករងគ្រោះដ៏ថ្លៃថ្នូរបំផុត ហើយក្រៅពីនឹងខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនខ្មែរយើងគ្រប់និន្នាការនយោបាយមិនថាបងប្អូនស្ថិតនៅក្នុងបកប្រឆាំងឬរដ្ឋាភិបាលទេ យើងគួរតែគិតអំពីឈាមជ័រយើង ជាខ្មែរទាំងអស់គ្នាកុំគិតតែបកុំគិតតែផលប្រយោជន៍បុគ្គលយើងត្រូវមើលអំពីអឺការទៀមទារបស់គាត់អំពីសកម្មភាពទៀមទារបស់គាត់ថាតើវាសមរម្យវាត្រឹមត្រូវដែរឬទេមិនមែនយើង ចេះតែស្ដាប់ទៅលើការលៀបពណ៌ការចោទប្រកាន់ដោយគ្មានហេតុផលពីអាជ្ញាធរនិងរបបគ្រប់គ្រងអំណាចនោះទេដូច្នេះយើងគួរតែថ្លឹងថ្លែងហើយជួយឲ្យតម្លៃគ្នាហើយដូចខ្ញុំបញ្ជាក់អញ្ចឹងករណីសំខាន់គឺថាតួនាទីរបស់រដ្ឋឬក៏ក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងរបបគ្រប់គ្រងឬរដ្ឋាភិបាលមានតួនាទីសំខាន់ គឺទី1សម្របសម្រួលទី2គឺជួយការពារផលប្រយោជន៍ប្រជាជនមិនថាមិនអាចថាមិនថាស្ថិតនៅក្នុងលក្ខខណ្ឌណាគឺដាច់ខាត មិនត្រូវលំអៀងទៅខាងបុគ្គលណាមួយ មិនអាចលំអៀងទៅ ជាពិសេសគឺរឹតតែមិនអាចលំអៀងទៅខាងក្រុមហ៊ុនឯកជនទៅទៀតបើសិនជាត្រូវលំអៀងគឺត្រូវលំអៀងមកប្រជាពលរដ្ឋនេះជារឿងប៉ັດនេះជារឿង តែរដ្ឋាភិបាលក្រសួងសាធារណមន្ត្រីរាជការនៅក្នុងប្រទេសមួយ មានទួនាទីតែត្រូវបំពេញបាទនឹងឲ្យខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណលោកស្រីធីតាលោកស្រីសុភីផងដែរដែលហើយបងប្អូនយើងដែលធ្វើការនៅវិទ្យុវិទ្យាសាស្ត្រដែលតែងតែយកចិត្តទុកដាក់ទៅលើបងប្អូនពលករបុគ្គលិកឬបុគ្គលិកនាការដែលកាត់ខំតស៊ូស្វែងរកនៅដំណោះស្រាយ របស់ខ្លួនបាទសូមអរគុណនិងសូមជម្រាបលាបាទចាចុងចាំនេះសូហ្វីមានអ្វីចង់ផ្ដាំផ្ញើទៅដល់បងប្អូនក៏ដូចជាលើកទឹកចិត្តទៅដល់បងប្អូនកម្មករ Nagaworld ដែលគាត់កំពុងតែតស៊ូដើម្បីទាមទារនៅយុត្តិធម៌សម្រាប់ពួកគាត់ចាសូមជូនសូហ្វីនឹងអរគុណច្រើនពេកនឹងខ្ញុំផ្ដាំទៅបងប្អូន Nagaworld ជាពិសេសទាំងអស់គ្នាពលរដ្ឋក្នុងប្រទេសខ្មែរហ្នឹងគឺយើងដូចខ្ញុំបាននិយាយមុនអញ្ចឹងគឺយើងចេះជួយគ្នាទៅវិញទៅមកគឺជាពេលវេលាដែលយើងជួយគ្នាទៅវិញទៅមក ណាទោះគាត់តែមិនត្រូវការជើងក្រោយប៉ុន្តែយើងត្រូវដើរចូលទៅជាមួយពួកគាត់មិនបាច់ចាំគេហៅទេហ្នឹងហើយគឺយើងដើរទៅជាមួយរួមធ្វើទៀមទាអ្វីដែលគាត់ដែលជារបស់គាត់ហ្នឹងហើយហើយសូមលើកទឹកចិត្តទៅបងប្អូនទៅតស៊ូបន្តទៅទៀតធ្វើយើងទៀមទាឲ្យទាល់តែបានអ្វីជារបស់យើងអញ្ចឹងទេអត់ពួកយើងនៅក្រៅប្រទេសគ្មានអ្វីក្រៅពីលើកទឹកចិត្តបងប្អូនជំរុញបងប្អូនឲ្យអត់ធ្មត់បន្តទៅទៀតដើម្បីតែ ជោគជ័យរបស់បងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយជូនពរឲ្យឆាប់បានជ័យជំនះទៀមទាឲ្យឆាប់បានផលិតផលល្អនឹងជូនពរឲ្យរដ្ឋាភិបាលចូលចិត្តទុកដាក់ឲ្យកាន់តែខ្លាំងនិងរកដំណោះស្រាយឲ្យឆាប់បានក្នុងពេលឆាប់ឆាប់នេះចាអរគុណច្រើនចាសម្រាប់ខ្ញុំដែលក៏ចូលរួមជាមួយនឹងលោកសុខឿនក៏ដូចជាសូហ្វីដែរមានតែជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសបងប្អូន កម្មករ Nagawal ដែលកំពុងធ្វើការតស៊ូមតិអហិង្សា ក្នុងការទាមទារឲ្យរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុន Nagavel ចាដោះស្រាយដើម្បីឲ្យពួកគាត់នឹងអាចចូលធ្វើការបានពួកគាត់អត់ត្រូវការទៀមទាអ្វីទេក្រៅពីធ្វើការដើម្បីតែក្រពះរស់3ថ្ងៃមួយថ្ងៃ3ពេលបើចឹងហើយគាត់អត់ចង់មានបានអីទេសូមឲ្យបានជោគជ័យនៅអ្វីដែលគាត់បងប្រាថ្នាហើយចុងបញ្ចប់នេះសូមជួយបងប្អូនស្ដាប់នៅចម្រៀងដែលតែនិពន្ធឡើងដោយ អ្នកនិពន្ធជាតិនិយម សម្ដេចហេងសង្គ្រាមច្រៀងដោយសម្ដេចសៀងសុផលបង្ហាញអំពី ទំនួញនៃការស្វែងរកយុត្តិធម៌របស់បងប្អូន កម្មករនាការវើ គឺយុត្តិធម៌ចាអរគុណច្រើនជម្រាបលាបងប្អូនជម្រាបលាលោកប៉ាសុខឿនជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ